នឹករលឹកដល់ពេលរបស់ព្រះអរិយបុគ្គលទាំងឡាយ ដែលបាន ត្រាស់ដឹងហើយក៏បានប្រកាសសម្ដែងអំពីអ្វីអ្វីដែល មានតម្លៃជាងមាសប្រាក់លុយកាក់ ដែលមនុស្សយើងសពថ្ងៃក៏នៅមានការកម្មយកច្រើនណាស់ កណារហូតដល់ទៅហៅថាជ្រប់ងប់ជាមួយនឹងអវ័យអវ័យនឹងដែលជាមាសប្រាក់លុយកាក់ឬក៏ជា វងតកូលអីអីនឹងឯងចម្រើនទៅដោយមានអ្នកប្រកម្មទិដ្ឋិហើយនឹងធ្លាក់ចូលទៅក្នុងអំពើបាបកម្មផ្សេងផ្សេងអញ្ចឹងគឺអ្វីអ្វីដែលខ្លួនឯងមាននឹងវាទៅជាអាវុធដែលនឹងប្រហារ ខ្លួនឯងឲ្យមានរបួសតាមផ្លូវចិត្តក៏ណាមានសម្បៅរីងរៃរ៉ាំរៃទៅ ក្នុងវត្តសង្សារដោយអំណាចអាសវៈកិលេសនឹងតកតួងទៅនឹងមាសប្រាក់លុយកាក់អីទាំងអស់ហ្នឹងហើយក្នុងប្រធេរគាថាក្តីប្រធេរីគាថាក្តីដែលត្រូវនឹងពុទ្ធដីកាត្រង់ដែលថា អាសវៈកិលេសហ្នឹងมันអាចអស់ទៅ បានដោយសារមាសប្រាក់លុយកាក់ឬក៏ដោយលៀបដោយយសឋានៈបន្ស័កអីទៅ នោះទេ គឺតលតែមានការប្រព្រឹត្តនៅ ព្រះមច្ឆរិយធម៌ហើយលោកសិទ្ធិអនាថបិណ្ឌិតដែល បានទៅជាទេវបុត្រហ្នឹងក៏បានប្រកាសសម្ដែងគឺថាបុគ្គលមិនមែនបានដល់នៅភាពដ៏ប្រសើរ ជាបុគ្គលមានតម្លៃគឺថាអាចឈ្នះនៅសត្រូវក្នុងជីវិតវត្តសង្សាររបស់ ខ្លួននឹងបាន ទៅដោយទ្រព្យសម្បត្តិឬក៏ទៅដោយជាតិតកូលនឹងទេគឺថាដោយអរិយមេអង្គ8ទៅថា ដែលបានប្រសើរនៅក្នុង ជីវិតនឹងដូច្នេះជាបន្តទៅក៏គោរពជើញគ្រូបង ដើម្បីបានចូលរួមក្នុងបនតេខេណានុប្រទេសនឹងឯងជើញគ្រូបងរៀបរាប់តើអ្វីដែល សម្រាប់បងប្អូនកូនចៅបានជ្រាបថាមានតម្លៃជាងមាសប្រាក់លុយកាក់ដែលមនុស្សក្នុងโลกនឹងប្រកបបច្ចៈព្រឹត្តលួចប្លន់អីទ្រព្យសម្បត្តិតិចតួចអីនឹងយ៉ាងណាគឺសុខចិត្តដើម្បីថាឲ្យអ្នករតីអ្នកវិន័យស្លាប់ ទៅដោយ ការដែលចង់បានមាសប្រាក់លុយកាក់ហ្នឹងក្នុងអំពើចោរកម្មបោកប្រាស់អីសពគ្រប់ទាំងអស់ហ្នឹងឲ្យតម្លៃក្រៃលែងណាស់ដែលជីវិតនឹងកើតមកដោយសារបុណ្យនេះក៏មិនបានដឹងថាជីវិតនឹងវាមានតម្លៃទៅយ៉ាងណាដែលនឹងគួរធ្វើជីវិតនឹងឯងឲ្យបានជាប្រយោជន៍ជាទីពឹង ដែលបានកើតមកជាមនុស្សហើយនឹងអញ្ចឹងគឺថាអ្វីដែលវាមាន តម្លៃជាងមាសប្រាក់លុយកាក់នឹងទៅទៀតក៏សូមគោរពជើញគ្រូបងបណ្ណាបានរៀបរាប់សេចក្តីនៅ ក្នុងពធក្នុងឱកាសវេលាគ្រានេះឯងចឹងសូមអនុមោទនីខ្ញុំបកករណាសូម នមស្ការចំពោះព្រះដ៏មានព្រឹទ្ធាជាព្រះអរហន្តសម្មាសម្ពុទ្ធព្រមទាំងព្រះធម៌និងព្រះអរិយសង្ឃដោយគោរពស្មើដោយជីវិតសពសពកាល ហើយនឹងសូមថ្វាយបង្គំចំពោះព្រះគុណម្ចាស់គ្រប់គ្រប់ព្រះអង្គដែលព្រះអង្គគង់នៅក្នុងរោងបុណ្យនេះដោយសេចក្តីគោរពនិងដោយសេចក្តីកោតក្រែងជាទីបំផុតហើយនឹងសូមគោរពចំពោះលោកគ្រូជាម្ចាស់របស់ខ្ញុំ សូមគោរពចំពោះលោកគ្រូប្អូនធម្មាចារ្យជំចំណិតសូមគោរពចំពោះតាជីដូនជីលោកតាលោកយាយបងប្អូនប្រុសស្រីទាំងអស់ដោយឡែកគឺលោកអ្នកម្ចាស់ទានប្រធានដើមបងទាំងអស់ដោយសេចក្តីគោរពនិង ដោយសេចក្តីជ្រះថ្លាដោយយ៉ាងក្រៃលែងដើម្បីប្ររពនៅក្នុងបន្តិខេណានុពទាហើយនឹងបញ្ហាកម្មដែលលោកគ្រូជាម្ចាស់បានរតនីមកដោយសេចក្តីថាអ្វីដែលជាតម្លៃ ដែលប្រសើរនៅក្នុងលោក ក្រៃលែងជាងនេះជាងប្រាក់យុស័កអ្វីគ្រប់បែបយ៉ាងទាំងអស់នោះនោះនោះ គឺតាមដែលយើងសិក្សានៅក្នុងប្រអប់របស់ព្រះអង្គតាមការណែនាំនិងការ បង្ហាញពញ្ជួលបើកផ្ងានៅអ្វីដែលជារបស់សំខាន់ហើយមានតម្លៃជាក្លិនលឹះជាងរតនៈអវយវ័យទាំងអស់នោះគឺមានតែព្រះសម្មាសម្ពុទ្ធ ប៉ុណ្ណោះដែលព្រះអង្គទ្រង់បានដឹងយើងគឺយើងមិនបានដឹងទេ យើងក្រំតែដឹងតាមអ្វីដែលព្រះអង្គទ្រង់បានសម្ដែងទៅប៉ុណ្ណាជាងកាលដឹងតាមហើយយើងមិនទៅរកឬក៏មិនទៅ ប្រកបនៅរបស់ដែលព្រះអង្គទ្រង់បានសម្ដែងនោះទេក្រំតែដឹងតាម នៅព្រះអស់របស់ព្រះអង្គដែលព្រះអង្គទ្រង់សម្ដែងក៏ប៉ុន្តែអ្វីដែលព្រះអង្គទ្រង់បានបញ្ជាក់នៅក្នុងសេចក្តីទាំងអស់នេះ គឺព្រះអង្គទ្រង់ឲ្យយើងដឹងតាមព្រះអង្គផង ហើយនឹងឲ្យបាននៅរបស់ដ៏មានតម្លៃនោះផងណានេះឯងដែលជាកិច្ចសំខាន់ចំពោះជីវិតរបស់យើងដែលកំពុងតែមាននៅក្នុងសាសនារបស់ព្រះអង្គនេះមួយនោះ តាមសេចក្តីដែលលោកគ្រូជាម្ចាស់បានរតនាមក ហើយយើងបានធ្លាប់ស្ដាប់ធ្លាប់សិក្សារៀនសូត្រមកមានឧទាហរណ៍ច្រើនណាស់ដែលព្រះអង្គបញ្ជាក់ហើយបញ្ជាក់ទៀតរឿងមួយដែលច្បាស់លាស់គឺរឿងរាហុលដែលជាព្រះរាជបុត្ររបស់ព្រះអង្គត អាស្រ័យទៅដោយការមិនយល់នៅអ្វីដែលមានតម្លៃនៅក្នុងលោកនេះរបស់មេដារាហុល គឺពនាងពិនពាយសោធិរាណាគឺថាបានដឹងថាព្រះអង្គបានត្រាស់ដឹងពីព្រះសម្មាសម្ពុទ្ធហើយ ក៏ប៉ុន្តែបានដឹងថាកំណត់ទ្របដែលជាជាកំណត់ទ្របរបស់ស្ដេចចក្ររបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គនៅជាព្រះបរមពោធិសត្វណានៅជាព្រះសុផតថៈណាគឺពលានបញ្ ពិនពីនេះបានដឹងប្រកបច្បាស់ទាំងដងថាព្រះអង្គមានកំណត់ស្របដូចជាស្ដេចចក្រនេះឯង4បណ្ដៅគឺពនាងបានឃើញតល់នឹងភ្នែកហើយបានលួងលោមឲ្យរាហុលដែលទៅតែនឹងបានទៅជួន7ឆ្នាំ ចូលទៅទៅសុំសម្បត្តិស្ដេចចក្រពតរតនៈទាំងអស់ហ្នឹងនឹងយើងតាមតែដឹងមកហើយរាហុលនៅក្មេងលោកមិនអាចដឹងឬក៏មិនអាចក្លិនខ្លែងអ្វីដែលរបស់មានតម្លៃជាងឬរបស់ដែលមិនមានតម្លៃ លោកមិនបានដឹងទេប៉ុន្តែលោកតាមប្រមៀតដែរចឹងបានចូលទៅកលព្រះដ៏មានប្រធានដូចយើងរាល់ថ្ងៃដែលយើងកំពុងតែកលព្រះពុទ្ធសាសនារាល់ថ្ងៃតែយើងយកចិត្តទុកដាក់ ជាមួយនឹងព្រះពុទ្ធសាសនា ដើម្បីបាននៅអ្វីណា ឬក៏យើងចូលទៅជួបនឹងព្រះពុទ្ធសាសនានេះ ដើម្បីសម្បត្តិរតនៈស្ដេចចក្រពតដោយព្រះនាងពេញពីដែលឲ្យព្រះរាហុលដែលជារាជបុត្រនឹងទៅសុំរតនៈស្ដេចចក្រពតនឹងដែរឬអត់នេះឯងយើងត្រូវផ្លឹងផ្លែងចំពោះចិត្តគំនិតរបស់យើងតែ យើងបង្អោនទៅរករកអ្វីតោទន់ទៅរកអ្វីមានអ្វីដែលជាតម្លៃរបស់យើងក្នុងជីវិតមួយផ្លេកដែលកំពុងទៅជួបនឹងព្រះពុទ្ធសាសនាឥឡូវនេះនោះជាងការយើងអត់បាន ទូលមានចិត្តរបស់យើងយើងបណ្ដែតបណ្ដោយព្រម សមជាមួយនឹងកិលេសទាំងអស់ណាយើងជួបនឹងពុទ្ធសាសនាមែនក៏សំដែងសេចក្តីត្រូវការរបស់យើងមិនមែនជារបស់មានតម្លៃជារជាមរតករបស់ព្រះសម្មាសម្ពុទ្ធពីព្រោះមរតករបស់ព្រះសម្មាសម្ពុទ្ធមាន2មាន2មុខជា អមិស្សកមរតកជាអមិស្សកនេះនិងមរតកដែលជាធម្មកមានហ្នឹងនេះឯងដែលយើងត្រូវមកវេកញែកចំពោះខ្លួនយើងមួយនាក់មួយនាក់ដែលយើង កំពុងទៅជួបនឹងព្រះពុទ្ធសាសនាហើយសេចក្តី សម្រេចនោះគឺព្រះអង្គបាន សម្រេចបង្ហាញយើងហើយ តួយ៉ាងដូចជារាហុលនឹងបានចូលទៅសំព្រះអង្គមានព្រះដំរេះបានដឹងថាតើឲ្យរាហុលនឹងឲ្យឲ្យនៅសម្បត្តិចរតនៈនឹងឬក៏ឲ្យបកុលឲ្យអរិយត្រពាក្យនឹងរឿងនឹងវាតកតងជាមួយនឹងអរិយត្រ ណាដូច្នោះព្រះអង្គឃើញថា បើឲ្យនៅ រតនៈដូចជាស្ដេចចក្រនេះរតនៈនេះជារបស់មិនទីរតនៈនេះ ជារបស់ប្រែព្រួលអញ្ចឹងព្រះអង្គបានយល់ឃើញថា សម្បត្តិរតនៈនៃស្ដេចចក្រនេះ គឺរាហុលបានតែទទួលតែមួយផ្លេតដែលនៅ មានជីវិតរស់នៅតែប៉ុណ្ណឹងក្រោយអំពីអស់ជីវិតសម្បត្តិនឹងក៏អត់មាននឹងអញ្ចឹងព្រះអង្គបានគិតថា គួរតែឲ្យរាហុលនឹងឯងបានទទួលនៅអរិយត្រង់ ស្អីដែលហៅថាអរិយត្រប់គឺជាត្រប់របស់ព្រះអរិយគឺជាត្រប់របស់ព្រះសម្មាសម្ពុទ្ធគឺជាទ្រពរបស់ព្រះវិជិត្រពុទ្ធគឺជាទ្រពរបស់សាវកពុទ្ធគឺជាទ្រពរបស់បុគ្គលដែលឆ្ងាយអំពីកិលេសជាបុគ្គលដ៏ប្រសើរលើសលប់នៅក្នុងលោក អញ្ចឹងចំពោះយើងដូចថាយើងបានដឹងរឿងនឹងហើយឥឡូវនេះយើងកំពុងតែជួបនឹងព្រះពុទ្ធសាសនាហើយមរតករបស់ព្រះអង្គក៏នៅមានគឺអានិស្សមរតកឯមរតករបស់ព្រះអង្គដែលជាអរិយត្រតក៏នៅមានតើយើងសម្រេចខ្លួនយើងថា យើងយកនៅមរតករបស់ព្រះសម្មាសម្ពុទ្ធណាមួយនឹងបើតាមការដឹកនាំរបស់ព្រះដ៏មានពុទ្ធិហើយនឹងរាល់នៃការសម្រេចរបស់ព្រះអរិយបុគ្គលទាំងឡាយដែលលោក បានសម្រេចយកនៅនោះ គឺយើងឃើញថា មានតែ អរិយទ្រព្យទេ ជារបស់មានដំឡើយនឹងអញ្ចឹងយើងឃើញដែលយើងកំពុងតែជួបជាមួយនឹងព្រះពុទ្ធសាសនារាល់ថ្ងៃគឺយើងត្រូវសម្រេចចិត្តក្នុងជីវិតរបស់យើងថា អាត្មាអញត្រូវខំប្រឹងប្រែងដើម្បី ឲ្យបាននៅមរតករបស់ព្រះអង្គដែលជាអរិយត្រ ដែលជាធម្មទាយាហ្នឹងដែលព្រះសម្មាសម្ពុទ្ធតម្កល់ទុកឲ្យយើងទាំងអស់គ្នា ជាមនុស្សក្តីជាទាទេវតាក្តីចឹងនៅក្នុងសេចក្តីនេះគឺយើងអាចសម្រេច តាមការសម្រេចរបស់ព្រះសម្មាសម្ពុទ្ធនិងព្រះអរិយបុគ្គលទាំងឡាយនឹងចំពោះរឿងរាហុលហើយរឿងព្រះមហាកបិននោះក៏ដូចគ្នានឹងរឿងព្រះរដ្ឋបាលថែនឹងក៏ដូចគ្នារដ្ឋបាលថែបើយើងសពថ្ងៃយើងថា ប្រើពាក្យមិនគួរសមចំពោះម្ដាយឪពុកក៏ប៉ុន្តែព្រះអង្គជាប្រខេណាស្រជាព្រះអរហន្តអស់នៅកិលេសហើយនឹងម្ដាយនឹងខំប្រមូលមាសប្រមូលប្រាក់កហាបណៈយកមកចាក់គូនៅនឹងទីលាន ផ្ទះហ្នឹងរហូតដល់មនុស្ស ម្នាក់មើលទៅម្នាក់ខាងនោះអត់ឃើញសុទ្ធតែកំនួមាសប្រាក់ជាកហាប៉ុណ្ណាប៉ុណ្ណាដើម្បីអីដើម្បីឲ្យព្រះរដ្ឋបាលថៃណាលាចាក់នៅសខាបតមកគ្រប់គ្រងនៅសម្បត្តិទាំងអស់នឹងវិញមកសបាយជាមួយនឹងកាមគុណឬក៏ ធ្វើបំធ្វើទៀនអីតាម ចំណិតចំណោទៅពីព្រោះសម្បត្តិប្រាប់មានច្រើនណាស់នឹងហើយរហូតដល់ដាក់នៅអឺនៅកិច្ចសន្យាមួយដ៏អក្រឹតមួយទៀតថាឲ្យតែនាងណាមួយដែលធ្វើឲ្យព្រះរដ្ឋបាលនឹងបានសឹកមកទទួលនៅមរតកណានឹងលើក ជាភរិយាលោកជាមហេសីទទួលនៅសម្បត្តិតំណែងនឹងទាំងអស់គ្នា អូរឿងនឹងគួគួស្លុបតែម្ដងនឹងក៏ប៉ុន្តែព្រះរដ្ឋបាលធិរៈលោកថាបើសិនជាទុកនៅនឹងធ្វើឲ្យគ្រោះថ្នាក់ដល់យ៉ាងក្រៃលែង អ្វីដែលជាអំពើដែលត្រូវធ្វើសមជាមួយនឹងទ្រព្យសម្បត្តិទាំងអស់នេះ សូមញោមទាំងអស់នឹងមេដាបិតាប្រមូលទ្រព្យទាំងអស់នឹងទៅជះចោលនៅកណ្ដាលមហាសមុទ្រទៅឲ្យវាបាត់រូបបាត់រាងទៅបានមនុស្សនឹងឯងទាំងឡាយនឹងឯងទទួលនៅសេចក្តីសុខដោយក្រំដោយអត់មានសម្បត្តិទាំងទ្រព្យទាំងអស់នឹងឯងគឺជា ទីតាំងនៃកាមគុណទាំងឡាយនេះគឺជាប្រអស់របស់អ្នកដែលអស់នៅកិលេសអញ្ចឹងសរុបសេចក្តីមកនៃជីវិតរបស់យើងរាល់ថ្ងៃប្រសិនបើយើងយកនៅព្រះពុទ្ធដីកាការណែនាំនិងការសម្រេចរបស់ព្រះសម្មាសម្ពុទ្ធរួមជាមួយនឹងព្រះអរិយបុគ្គលដោយច្រើនដែលមានប្រអស់របស់ ព្រះអង្គហើយនឹងលោកបានមាននៅក្នុងបត្រៃបៃដកនឹងទេអញ្ចឹងអ្វីដែលមានតម្លៃជារតនៈច្បាស់លាស់ពិតប្រកបចំពោះជីវិតរបស់យើងដែលកំពុងតែមានព្រះពុទ្ធសាសនាឥឡូវនេះ មិនមែននិយាយជីវិតអត់សាសនាទេ គឺជីវិតដែលកំពុងតែប្រឈមមុខនៅក្នុងព្រះពុទ្ធសាសនាដែលជាសាសនាដ៏បវរនេះ គឺយើងត្រូវស្គាល់ ដំបូងគឺយើងត្រូវស្គាល់ថាអ្វីដែលជារតនៈដ៏មានតម្លៃលើសប្រសើរនៅក្នុងលោក គឺចម្លើយគឺអរិយប្រតមានសទ្ធាមានហិរិមានអតបៈជាដើមរហូតដល់បញ្ញា ហើយនឹងធម្មទាយាគឺអរិយមគ្គប្រកបដោយអង្គ8ប្រការដូចជាមជ្ឈិមគ្គដេ មជ្ឈិមាបដិបទាទៅកាន់ព្រះនិព្វាននេះឯងគឺជារបស់ដែលមានតម្លៃនៅក្នុងជីវិតរបស់យើងដែលកំពុងតែដែលប្រឈមនៅក្នុងព្រះពុទ្ធសាសនារាល់ថ្ងៃនេះនោះនោះនោះនោះនេះគឺជាសេចក្តីមួយដែលខ្ញុំប្រកាសណាស់ខ្ញុំបាទបានយល់ចំពោះខ្លួនឯងនៅក្នុងសាសនារបស់ព្រះអង្គនេះនោះនោះ ហើយសូមគោរពជូនអនុគ្រូជាម្ចាស់តាមការគួរហើយសូមអនុមោទនីសូមគោរពណាសាធុសាធុចឹងបានស្ដាប់ពធគ្រូបងយ៉ាងពិរោះដែលជាការលើកឧទាហរណ៍1ទី3ប៉ុន្តែសេចក្តីហ្នឹងក៏ពុទ្ធបរិស័ទយើង បាននឹករលឹកឃើញ ដល់រឿងរ៉ាវផ្សេងផ្សេងទៀតច្រើន ដោយតែលោកគ្រូបងបានបញ្ជាក់ហើយដែល ព្រះមជ្ឈវិយៈធัวទៅមានតម្លៃអាចឲ្យសម្រេចនៅបរមសុខរួចផុតចាកទុកក្នុងវត្តសង្សារគឺវត្តសង្សារប្រព្រឹត្តទៅ ដោយអំណាចនៃកិលេសវត្តៈដែលនាំឲ្យធ្វើកម្មកម្មនាំឲ្យមាននៅវិបាកទុកវិបាកខណ្ឌនឹងឯងហើយសន្មត់ថាសត្វលោកនឹងសត្វលោក មានទុកហើយនឹងពីព្រោះមិនមែនបញ្ញត្តិសត្វលោកនឹងទៅ ចំពោះព្រះនិព្វានឯណា ព្រះនិព្វានមិនមានកន្លងនៃបញ្ញត្តិទេប៉ុន្តែ ព្រះនិព្វានមិនមានកិលេសមិនមានអភិសង្ខារមិនមានខណ្ឌដែលជាគន្លងនៃបញ្ញត្តិអីណាអញ្ចឹងដែលថាបញ្ញត្តិទៅសត្វលោកហ្នឹងគឺបញ្ញត្តិទៅលើវត្តដាក់ហ្នឹងតែហ្មងអញ្ចឹងគឺសត្វលោកមានទុកហ្នឹងហ្មងនិយាយទៅសត្វលោកគឺថាមានទុកហ្នឹងហ្មងព្រោះទៅជាទុកទុក ច្រើនទុកតិចអីហ្នឹងគឺទុកហ្នឹងតែម្ដងតែប៉ុណ្្នឹងឯងក៏ប៉ុន្តែសេចក្តីទុកដែលប្រព្រឹត្តទៅនេះមិនមែនថា អស់ទៅឯងឯងទេនឹងឯងដរាបណា អវិជ្ជាតណ្ហាបាទានកិលេសវត្តដាក់នៅមាន តែក៏មិនមែនថាមិនចេះអស់ទៅនោះដែរកាលណាបើអស់អវិជ្ជាតណ្ហាបាទានហើយអវិជ្ជាតណ្ហា ទានរមែងអស់បាន ដោយអំណាចនៃ វិជ្ជាក្នុងព្រះសាសនា គឺការប្រព្រឹត្តប្រមចរិយធម៌ដែលលោកគ្រូបងបានរតនាមករៀបរាប់សពគ្រប់ទាំងអស់ដែល មានតម្លៃជាងទ្រព្យសម្បត្តិនឹងឯងហើយដល់ទៅពេលវត្តដាក់នឹងវាត្រូវដាច់ចឹងទៅ បានសន្មត់ដែលថាសត្វលោកមានទុកនឹងថាបានរួចផុតចាកទុកបានដល់ទីបំផុតទុក្ខ នឹងឯងចូលកាន់ព្រះនិព្វានទៅតាមការអស់ទៅនៃវត្តដាក់នឹងឯងនឹងគឺយើងត្រូវយល់ដែលសន្មត់ទៅសត្វលោកមានទុកហើយនឹងសត្វលោកដែលបានរួចផុតចាកទុកនឹងសន្មត់ទៅលើវត្តដាក់ទុកហើយនឹងការអស់ទៅនៃទុកនឹងនឹងឯងចឹងនៅក្នុងសេចក្តីនៃរឿងរ៉ាវទាំងអស់នេះគឺបញ្ជាក់ទៅដល់ សេចក្តីប្រមាទនៃសត្វលោកដូចនៅក្រុងសាវត្ថីមានសម័យកាលគេនោះពួកបុគ្គលពេលក្នុងធម្មបតតកថាត្រង់អបមាទវៈហ្នឹងគឺសំដែងតែបុគ្គលពេលចឹងហ្មងគឺថាដើរប្រសេកប្រសាចស្រែកជេរអ្នកស្រុកអ្នកភូមិពេញតែនឹងឯងក្នុងរយៈកាលប្រមាណជា7ថ្ងៃហ្នឹងគឺពេលវេលា ណាពូអស់នឹងគឺប្រព្រឹត្តអញ្ចឹងពេញភូមិពេញស្រុកទាំងអស់ដើរពោលពាក្យប្រុសសវាចាអីអីអញ្ចឹងទៅតាមតាមក្រុងសាវត្ថីនឹងទៅតែម្ដងហើយដើម្បីបានប្រកាសអីបន្តិចបន្តួចរបស់របរអីអីចឹងមកនឹងឯងជាសម័យកាលនៃពួកទាំងអស់ហ្នឹងប្រព្រឹត្តអញ្ចឹង ហូតដល់ទៅឧបាសកបាសិកានឹងឯងទូលដល់ព្រះសាស្តាដើម្បីកុំឲ្យភិក្ខុសង្ឃនិមន្តបិណ្ឌចាំនាំគ្នាយកចង្ហាន់ទៅវត្ត នឹងឯងព្រោះពេញក្រុងប្រសេកប្រសាចដោយ ពួកពេលទាំងអស់ហ្នឹងដែលដើរប្រព្រឹត្តធ្វើនៅអំពើមិនគួរកប់បីពាក្យសម្ដីអីអីហ្នឹងមិនដឹងជាថា ក្នុងសម័យកាលអីគេនៅ ក្នុងព្រះនគរហ្នឹងគឺថាមាន មានពេលវេលា ប្រចាំឆ្នាំសម្រាប់ពួកហ្នឹងអញ្ចឹងតែតែមកនឹងឯងធ្វើខ្មោចធ្វើព្រាយធ្វើយៈអីអីចឹងទៅពាក់មុខពាក់មាត់គូរូបស្លៀកពាក់អីផ្សេងផ្សាចអីចឹងទៅណាវាមានសម័យគឺថាជាទំនៀមទម្លាប់ពួកទាំងអស់ហ្នឹងគឺថាเตรียมទេអញ្ចឹង ដល់តែពេលចេះតែថ្វាយចង្ហាន់រហូតដល់តែពេលផុតសម័យកាលនៃពួកពេលទាំងអស់នឹងចឹងទៅបានព្រះធមានពុភៈនឹងឯងប្រជុំបរិស័ទនឹងព្រះអង្គទ្រង់ប្រកាសសម្ដែង នៅពគាថានឹងឯងព្រះអង្គត្រាស់ថាពីគាថាណាប្រមាទៈមនុយញ្ចន្តៈពាលាទុំមេធីណូជានីអបមាទញ្ចៈមេធាវីធនាំងសេដ្ឋังបរកតៈ មេប្រមាទៈមនុយញ្ញចេថៈមេកាមរតសន្ធវੰអបមតតោហេឈាយន្តោបបោទេវិបលាំងសុខੰជួនពេលដែលអាប់អិតប្រាជ្ញានឹងឯងតែងតែប្រកបរឿយរឿយដោយនៅសេចក្តី ប្រមាទគឺការធ្វេសប្រហែសចំណែកអ្នកប្រាជ្ញលោករក្សាសេចក្តី មិន ប្រមាទគឺការមិនធ្វេសប្រហែសនេះ ដូចជាគេរក្សានៅទ្របដ៏ប្រសើរថ្លៃថ្លាអ្នកទាំងឡាយចូលកុំ ប្រកបរឿយរឿយដោយនៅសេចក្តី ប្រមាទគឺការធ្វេសប្រហែសនឹងឡើយចូលកំធ្វើនៅសេចក្តីស្និទ្ធស្នាលត្រេកត្រអាលក្នុងកាមទាំងឡាយឡើយព្រោះថាបុគ្គលដែលមិន ប្រមាទមានការសម្លឹងពិនិត្យតែង បានដល់នៅសេចក្តី សុខដ៏ធំទូលាយនឹងពុទ្ធិកាដែលព្រះអង្គសម្ដែងប្ររពរឿងរ៉ាវហ្នឹង ចឹងគឺពុទ្ធបរិស័ទយើងក៏យល់ទៅតាមសម័យកាលទាំងយើងរស់នៅក្នុងឱកាសពេលវេលាណា សម័យណា ជាមួយនឹងមនុស្សម្នាអីនឹងយ៉ាងណាទោះជាថាមានសភាពកាចឡើងបន្តិចទៅអីចឹងទៅក៏យើងត្រូវតែអាស្រ័យសេចក្តីអត់ធន់អាស្រ័យសេចក្តីមិនប្រមាទជាគ្រឿងរក្សាខ្លួន ដូចជាបណ្ណោវាទសោតអីចឹងទៅណាដែលព្រះបណ្ណៈហ្នឹងលោកបានគិតយ៉ាងម៉េចយ៉ាងម៉េចជាមួយនឹងមនុស្សកាចហ្នឹងទូលព្រះរាមាពភាព្រះអង្គក៏ទ្រង់ប្រទានសាធុការ ទោះជាថាមនុស្សនៅសនាបរន្តជនបទនឹងកាចជេរស្ដីគំរាមកំហែងអ្នកយ៉ាងណាអ្នកគិតយ៉ាងម៉េចថាខ្ញុំព្រះអង្គគិតថាគេគេល្អគេល្អព្រោះគេក្រន់តែជេរស្ដីអីតែប៉ុណ្ណឹងគេមិនបានគិតបហាដោយបាតដៃដោយដុំដីអីអីដល់ខ្ញុំព្រះអង្គអីអីចឹងយើងសិក្សាហើយយើងត្រូវប្រតិបត្តិតាមធัวទាំងអស់ហ្នឹងនឹងឯងគឺអ្នកប្រាជ្ញលោករក្សាសេចក្តីមិន ប្រមាទណា ដូចជាគេរសានៅទ្របទៅប្រសើរដូចថាកៅមនីអីហ្នឹងគឺខំរសាណានឹងឯងប៉ុន្តែអ្នកប្រាជ្ញហ្នឹងលោករក្សាសេចក្តីមិនប្រមាទគឺការដែលមានស្មារតីក្នុងការដែលនិយាយអីអីទៅប្រយ័ត្នប្រយែងកុំទៅជាដៅលំពេងបទុសរាយដល់ចិត្តជីវិតអ្នកដតីចឹងទៅទាំងតណាហើយ ក៏យើងមិនអាចហាមឃាត់មាត់អ្នកដតីបានយើងត្រូវមានស្មារតីក្នុងការស្ដាប់ពាក្យអ្នកដតីដែរកុំឲ្យអារម្មណ៍ខាងក្រៅហ្នឹងពាក្យសម្ដីហ្នឹងមកបន្ទុះដល់ចិត្តរបស់យើង ដែលចិត្តរបស់យើង វាមានដំបៅអីនឹងយ៉ាងណាណាដែលយើងត្រូវព្យាបាលនឹងមិនមានថ្នាំឯណាប្រកែស័ក្តិសិទ្ធជាងការដែលយើងតាំងចិត្តឲ្យរឹងប៉ឹងទេចឹងដើម្បីព្យាបាលជំងឺផ្លូវចិត្តរបស់យើង គឺមានកម្លាំងចិត្តតេតួងទៅនឹងកុសលឆន្ទៈផងដោយសន្ទនាមួយទៅគូបងព្រឹកមិញដែលត្រូវតែស្ម័គ្រស្មោះជាមួយគ្នានឹងព្រះមច្ចរិយធัวសេចក្តីល្អដែលនឹងអាចនាំឲ្យយើងរួចផុតពីវដ្តសង្សារពីដែនដីរបស់មេបាននឹងហើយអាស្រ័យកល្យាណមិត្ត គឺបរតោខោសៈដែលល្អយើងមានពធัวដែលព្រះអង្គសម្ដែងហើយវិន័យដែលព្រះអង្គទ្រង់បញ្ញត្តិហើយជាគ្រូជាសាស្តានឹងគឺត្រូវតែរឹងប៉ឹងឡើងនឹងឯងដើម្បីជាឱសថមួយជាបាលតម្បៅផ្លូវចិត្តរបស់យើងនឹងឲ្យបានជាសះស្បើយនេះគឺស្មារតីហ្នឹងទាំងស្មារតីហ្នឹងគឺថា កំចាប់បងសេចក្តីស្រវឹងណាសេចក្តីស្រវឹងក្នុងជីវិតក្តីស្រវឹងក្នុងវ័យសេចក្តីស្រវឹងក្នុង ការដែលមិនទាន់មានរោគសេចក្តីស្រវឹងក្នុង ការដែលមានទ្រព្យសម្បត្តិឬក៏ស្រវឹងច្រើនណាស់ជាង20ស្រវឹងដែលព្រះអង្គសម្ដែងក្នុងគម្ពីរវិភាំងខតកៈវិភាំងហ្នឹងអញ្ចឹងសតិជាឆ្នាំបន្សាប នៅសេចក្តីស្រវឹងនឹងឯងដូចជាមរណសតិអីចឹងទៅ សម្រាប់បុគ្គលដែលជាពុទ្ធិចរិតនឹងទាំងឲ្យតែពុទ្ធបរិស័ទយើងចុះចូលទៅ ក្នុងប្រកម្មដ្ឋាននឹងចឹងទៅ ពុទ្ធបរិស័ទយើងនឹងធូរស្រាលនៅសេចក្តីត្រូវការប្រាថ្នាអ្វីអ្វីផ្សេងផ្សេង ក្រំតែមានជីវិតបានរស់ នៅ ជួបមុខ ញាតិមិត្តសន្តានបងប្អូនក៏មានសន្តាននៃចិត្តល្អមេត្តាករុណាទៅហើយប្រើប្រាស់ជីវិតដែលនៅមាននឹងឲ្យល្អជាទីបំផុតមានតម្លៃក្នុងការរស់នៅ គឺមិនទៀមទាអ្វី ទៅច្រើនទេនេះឯងដែលដែលជាសេចក្តីសុខនៅក្នុងជីវិតរបស់យើងដែលអាចទទួលបានយ៉ាងងាយងាយទៅទាំងទោះជាយើងកិច្ចមិនរួចពីសេចក្តីទុកដោយសពគ្រប់ប៉ុន្តែយើងកាត់បន្ថយសេចក្តី ទុកនឹងឯងឲ្យនៅតិច ជាទីបំផុតចឹងទៅដោយអំណាចប្រកម្មដ្ឋានជាពិសេសនោះគឺសេចក្តីទុកផ្លូវចិត្តនឹងឯងទាំងអប់រំចិត្តឲ្យបានស្ងប់ ហើយចម្រើនទៅដោយបញ្ញា នៅក្នុងព្រះសាសនានឹងមានឧបសមានុសតិទៅ មានអាហារេបដិកលសញ្ញាទៅ មានចតុធេតវត្តឋានៈទៅសម្រាប់ជាទីសបាយ នៃបុគ្គលដែលជាពុទ្ធិចរិតនឹង មនុស្សយើងលំបាករស់សេចក្តីសុខមែនទែនទៅទាំងមកអំពីចង់បាននេះចង់បាន នោះ មិនចេះគ្រប់មិនចេះគ្រាន់រស់នៅជាមួយខ្លួនឯងហ្នឹងណាមានខ្លួនឯងម្នាក់ហើយហ្នឹងណាមើលមើលមិនគ្រប់មិនគ្រាន់ នឹងឯងតាមពិតណាយើងដោយមានមរណសតិបងប្អូនកូនចៅយើងគ្រាន់តែបានឃើញពន្លឺព្រះអាទិត្យមួយថ្ងៃទៀតតែប៉ុណ្ណឹងគឺយើងបានទទួលរង្វាន់អំពីបុណ្យហើយដែលរៀបចំឲ្យយើង បានរស់មួយថ្ងៃហ្នឹងយើងអរគុណបុណ្យហើយយើងអរគុណជីវិតដែលឲ្យយើង បានរស់ដើម្បីធ្វើបុណ្យបម្រើមេត្តាបិតារស់នៅដើម្បីសាងគុណធម៌នៅ ក្នុង ជីវិតស្ដាប់ពធัวអប់រំចម្រើននៅអរិយមគ្គ ណៈប្រកបដោយអង្គ8ប្រការហ្នឹងនឹងឯងយើងអត់មានទៀមទាអីច្រើនទៀតទៅទាំងអស់អ្វីដែលលើសពីការប្រើប្រាស់បញ្ញាប់បញ្ញាប់ចាត់ចែងត្រូវដូចថាសំគួរនឹងបរិច្ចាគទៅនឹងឯងឲ្យ សម្រេចទៅជាបុណ្យកុសលទៅ ហ្នឹងឯងគឺថាជាការលះបង់ឲ្យហើយនៅអវ័យអវ័យហ្នឹងឲ្យបានតាន់ពេលវេលាហើយហើយបើថាយើងវាមិនតាន់បានស្លាប់ទេ នៅមួយថ្ងៃទៀតក៏យើងប្រើប្រាស់មួយថ្ងៃហ្នឹងឯងឲ្យមានតម្លៃសម្រាប់ជីវិតហ្នឹងប៉ុណ្ណឹងយើងមានសេចក្តី សុខច្រើនហើយចឹងតម្លៃសំខាន់ណាស់ដែលយើងមានប្រកម្មប្រឋានហើយចេះគ្រប់គ្រាន់ជាមួយនឹងរបស់ដែលយើងមានអីហ្នឹងអាសភាពដែលគ្រប់គ្រាន់ហ្នឹងគឺ មានតម្លៃជាងមាសប្រាក់លុយកាក់សម្បើមណាស់ ហ្នឹងហើយដូច្នេះ គឺពុទ្ធបរិស័ទបងប្អូនកូនចៅត្រូវយល់អំពីសេចក្តីសុខ ដែលមនុស្សយើង ដោយច្រើន ស្វែងរកសេចក្តីសុខក៏ប៉ុន្តែ គឺมันបានយល់ដឹងអំពីសេចក្តីសុខដែលប្រព្រឹត្តទៅ តាមផ្លូវចិត្តនៅក្នុងព្រះសាសនានេះទេ មើលមើលស្ដេចចក្រពតក៏លះបង់រតនៈ7ប្រការដែរមកបួសជាបព្វជិតមួយអង្គមើលមើលបើមិនមានតម្លៃជាងរតនៈនឹងទេព្រះអង្គមកបួសធ្វើអីហើយបួសហើយទទួលសេចក្តីសុខស្ងប់មែនហើយថែមទាំងសម្រាប់ព្រះរហັດទៀតផងអស់ជាតិជារាម មរណៈអស់សេចក្តីទុកទាំងពួងកុសលធម៌ដែលប្រព្រឹត្តទៅអញ្ចឹងណាហ្នឹងហើយអញ្ចឹងគឺថាក្នុងសេចក្តីនេះ យើងក៏បីរក្សានៅស្មារតីនេះឯងចឹងនឹងឯងដែលដូចជាគេរក្សានៅទ្របដល់ប្រសើរថ្លៃថ្លាហ្នឹងស្មារតីហ្នឹងមាន តម្លៃសម្រាប់ជីវិត ត្រៃលែងទៅណាស់ហើយព្រះពុទ្ធអង្គទ្រង់បានប្រកាសសម្ដែង បន្តទៅថា កុំឲ្យមានសេចក្តី ប្រមាថកុំធ្វើនៅសេចក្តីស្និទ្ធស្នាលត្រេកត្រអាលក្នុងកាមទាំងឡាយនឹងឯងកុំកុំបថុយនឹងឯងកុំកុំឲ្យកាមឆន្ទៈនឹងវាបោកបាននឹងគឺថាកុំកុំលេងគៀកកើយហើយទៅគិត គេហៅគំនិតអស់មកបាយគឺថាគំនិតតិចគំនិតតិចនឹងឯងចាំតែពេលដាំបាយបានទៅរੂអស់អីចុះបើភ្លៀងអញ្ចឹងនឹងឯង អូគេត្រូវយកមកហាលទុកឲ្យស្ងួតហើយគេគ្របទុកដាក់ឲ្យល្អខែប្រាំងខែវស្សាយកមកដាំបាយកម្មបិណ្ឌអីអីហ្នឹងចឹងហើយទៅរោអីណាបើភ្លៀងរលឹមប្រច្រែចឹងហ្នឹងឯងអាហ្នឹងហើយបើរបៀបដូចថាគៀកកើយហើយបានគិតនេះអានឹងគេហៅគំនិតអស់មួយបាយគំនិតវាតិចណា នឹងឯងគឺទទួលទោសតន់ទៅតាមនឹងក្តៅក្រហាយស្ដាយក្រោយ ទៅតាមនឹងនឹងឯងបានព្រះអង្គត្រាស់ថាកុំកុំស្និទ្ធស្នាលកុំស្និទ្ធស្នាលនៅក្នុងកាមទាំងឡាយនេះដែលថាព្រះអង្គទ្រង់ប្រកាសសម្ដែងថាមេប្រមាទៈមនុយញ្ញជាអន្តៈមេកាមរដ្ឋសន្ធវੰគឺគឺថាកុំប្រព្រឹត្តទៅដោយសេចក្តីប្រមាទ ហើយកុំកុំស្និទ្ធស្នាលជាមួយនឹងកាមព្រោះថាបុគ្គលណា ដែលមិន ប្រមាទហើយ បែរត្រឡប់ទៅជាមានឈានមានការសម្លឹងពិនិត្យដោយអារម្មណ៍មโนបនិឈាន ដោយលក្ខណោបនិឈានរមែងបាននៅវិបលាំងសុខੰងបរមសុខគឺព្រះនិព្វានអញ្ចឹងគឺពុទ្ធបរិស័ទយើង ប្រតិបត្តិតាមអវាទរបស់ព្រះអង្គព្រះអង្គទ្រង់សម្ដែង នៅសម្បត្តិដែលឲ្យរួចផុតចាកទុកដោយដែលព្រះអង្គទ្រង់ប្រទានសម្បត្តិដល់ព្រះរាហុលឬក៏ដូចជាព្រះរតបាលថេដែលជាព្រះអរហន្តហ្នឹងឯងដែលលោក បងអរតនីមកហ្នឹងអញ្ចឹងគឺថាសូមឲ្យពុទ្ធបរិស័ទយើង មានគុណធម៌ហើយមានរឿងអ្វីអ្វីត្រូវមានសេចក្តីអត់ធន់ទាំងត្រូវនឹករលឹករឿងរ៉ាវដែលព្រះអង្គសម្ដែងមកមានប្រយោជន៍ណាឧទាហរណ៍ដូចជាខន្តិវេទីតបោះអីចឹងយើងមិនមែនទទួលធ្ងន់ធ្ងរដល់ប៉ុណ្ណឹងផងទេ យើងរមុំតែរៀនអត់ធន់តាមនឹង មែនខំតិវេទីរបស់ស្ដេចកលាបុឲ្យគេកាត់ច្មោះកាត់លឹកជាកាត់ដៃកាត់ជើងកបុតអស់ហើយគេណានឹងឯងរងការវាយទៅដោយរំពាត់រាប់ពាន់រំពាត់ទីបំផុតនៅលើកជើងធាក់កដាលទ្រូងព្រះអង្គបានណាដោយគ្មានបតីអាណិតសំណោះអីទាំងអស់ណា ស្ដេចកាឡាបុកហ្នឹងណាប៉ុន្តែ ព្រះបរមពុរិស័ទព្រះអង្គអត់ទ្រង់ពិរោធអត់មានសេចក្តីក្រោធអីមករោបរាជាទេនៅតែនឹកក្នុងប្រតិឲ្យបរាជាកុំឲ្យមានទុកទៀតនឹងឯងហើយយើងមិនបាន ទទួលដល់ប៉ុណ្ណឹងយើងគួរតែអត់ធន់បាន នឹងឯងកុំឲ្យយើងទន់ខ្សោយខ្លាំងពេកបងប្អូនកូនចៅគឺយើងត្រូវប្រតិបត្តិដោយសេចក្តីអត់ធន់ព្រោះសេចក្តីអត់ធន់នឹងជាកម្លាំងរបស់សាមណៈហើយបើពហុសោតមាន ការពិចារណា ជាកម្លាំងអញ្ចឹងទៅនឹងឯងហើយរឿងធម្មតាទេបុគ្គលពេលល្ងងខ្លៅហ្នឹងព្រះអង្គទ្រង់ប្រកាសសម្ដែងហើយព្រះអង្គប្ររពចំពោះ អសរិន្ទកៈព្រាមអសរិន្ទកៈព្រាមនឹងគឺថាខឹងណាខឹងនឹងព្រះអង្គណាដែលដែលបងបងនឹងទៅបួសក្នុងសាសនា ថាពុទ្ធព្រះអង្គនឹងចេះមុនវិជាបង្វិលចិត្តបងបងនឹងភេរទ្វាជាព្រាមក្តីអាកោសកៈភេរទ្វាជាក្តីនឹងឲ្យមកបួសអញ្ចឹងគឺថាមកជេរព្រះអង្គជេរហត់ហ្មងហត់រួចទៅព្រះអង្គអត់មានតបតអីទាំងអស់ ដល់អញ្ចឹងថាយើងឈ្នះហើយយើងឈ្នះហើយសម្គាល់អាការជេរព្រះអង្គចងគាថារាប់រួយគាថាជេរព្រះអង្គហ្នឹងថាឈ្នះហើយស្រែកតែឈ្នះអញ្ចឹងទៅបានព្រះអង្គទ្រង់ត្រាស់មកព្រះអង្គត្រាស់ថាបុគ្គលពេលសម្គាល់ជ័យជំនះនៅត្រង់បរោសវាចាប៉ុន្តែអ្នកចេះដឹងណាមានសេចក្តីអត់ធន់នឹងឯងជាជ័យជំនះព្រះអង្គទ្រង់ត្រាស់ថា ជាយ៉ាងវេមញ្ញតិពេឡូណាជាយ៉ាងវេមញ្ញតិពេឡូវាចាយៈបរិសੰងភៈណੰណាគឺភៈណੰហ្នឹងពាក្យសម្ដី នឹងឯងវាចាយៈបរិសੰងហ្នឹងគឺថាបរិសវាចាដោយអសរិន្ទកៈព្រាមបានបាន ជេរព្រះអង្គចឹងដោយបរោសវាចាជេរមែនទេណាទាំងពាក្យអកោសវត្ថុនឹងសពគ្រប់ទាំងអស់លើកឡើងហ្នឹងហើយយើងមើលមើលព្រះពុទ្ធអង្គណាក៏នៅតែមានអ្នកដតីដែលលើកឡើងនៅបរោសវាចាសពគ្រប់ទាំងអស់ជេរព្រះអង្គណានឹងឯង ក៏ប៉ុន្តែព្រះអង្គមិនមែនទៅជាបុគ្គលថោកដោយសារគេជេរថាថោកឬក៏គេជេរថាគោព្រះអង្គទៅជាគោគេជេរព្រះអង្គសំណក់ទៅជាសំណក់អីតាមពាក្យរបស់អ្នកដតីឯណាអត់ទេគឺគឺអត់ព្រោះថារឿងរឿងធัวថោកទេ ដែលធ្វើឲ្យមនុស្សថោកទាំងព្រះពុទ្ធអង្គគឺជាបុគ្គលដែលរួចផុតអំពីโลกនេះហើយព្រះអង្គដូចជាផ្កាឈូកផុសផុតពី ភក់ពីទឹកមកហើយ ភក់ទឹកមិនបានប្រឡាក់ព្រះអង្គយ៉ាងណាព្រះអង្គកើតឡើងក្នុងលោកព្រះអង្គផុតចាកលោក លោកនេះមិនបានប្រឡាក់ព្រះអង្គឡើយព្រះអង្គមិនបានប្រកម្មទៅលើឧបាទានខណ្ឌ5អីនឹងត្រង់ដែលថាបានលៀបតការៈបាន ការសរសើរឬក៏បានការជេរស្ដីអីព្រះអង្គមិនបានមានបហប្រតិប្រព្រឹត្តទៅដោយសោមនស្សឬតោមនស្សអីជាមួយនឹងលោកធម៌នឹងទេព្រះអង្គជាអគ្គបុគ្គលដ៏ពងខ្ពស់លើសលោកនឹងចឹងឯងចឹងគឺព្រះអង្គ អង្គទ្រង់ប្រកាសសម្ដែងបន្តមកទៀតថាជាយ៉ាងជេវសតាំងហោតេយាតិតិខាវិជា អ្នកតោវិជាអ្នកតោហ្នឹងគឺអ្នកចេះដឹងអ្នកមានបញ្ញាជាបណ្ឌិតនឹងឯងវិជាអ្នកតោហ្នឹងគឺយាតិតិខាគឺថាមានសេចក្តីអត់ធន់ក៏ណាគឺថាតៃតិខាហ្នឹងគឺតបោតៃតិខាហ្នឹងគឺសេចក្តីអត់ធន់ដែលជាតបៈធัวនឹងឯង នឹងឯងគឺជាជ័យជំនះជាយ៉ាងជ័យវសតាំងហោតិគឺថាអ្នកប្រាជ្ញលោក មានសេចក្តីអត់ធន់នឹង តែម្ដងគឺជាជ័យជំនះរបស់អ្នកប្រាជ្ញនឹងអញ្ចឹងគឺថាអ្នកប្រាជ្ញលោកទទួលជ័យជំនះដោយអំណាចនៃសេចក្តីអត់ធន់នឹង ដូច្នេះគឺថាពុទ្ធបរិស័ទយើងរស់នៅ ក្នុងជីវិតជាប្រកដីគឺយើងមិនអាចថាទៅជាមនុស្សថ្លៃឬទៅជាមនុស្សថោកតាមការកំណត់ពីអ្នកដតីគេពោលគេស្ដីថាយើងថ្លៃក៏ថ្លៃទៅគេពោលគេស្ដីថាយើងថោកក៏ថោកទៅតាមពាក្យសម្ដីតាមមាត់កអ្នកដតីទេគឺមនុស្សយើង ទេតើទាំងដែលកំណត់ជីវិតឲ្យខ្លួនឯងទៅតាមអំពើកម្មក្នុងវាសេតសោតដែលវាសេតមាននុបហើយនឹងភេរទ្វាជាមាននុ ប់ដែលមកពីតកូលព្រាមហ្នឹងមកមកទូលសួរព្រះអង្គរឿងហ្នឹងពីព្រោះភារទ្វាជៈហ្នឹងថាពងពោះដោយសារជាតិតកូលហើយវាសេតមេនុបថាទេដោយសារអំពើកម្មដល់មកទូលសួរព្រះអង្គទៅព្រះអង្គទ្រង់ត្រាស់សម្ដែងថាមនុស្សពងពោះដោយសារកម្មថោកទាបក៏ដោយសារកម្មដែរបានព្រះអង្គត្រាស់កម្មណាវត្តតិលោកោកម្មណាវត្តតិបជា កម្មនិពុនតនេសត្តា រដ្ឋាសានៃវៈយេយតោនឹងឯងចាគឺសត្វលោកនឹងឯងប្រព្រឹត្តទៅតាមកម្មគឺព្រះអង្គបរិសេធអ្នកសាងលោកហើយនឹងពពួកជនទាំងឡាយប្រព្រឹត្តទៅតាមកម្មហ្នឹងគឺប្រកាសអំពីទិដ្ឋធម្មវេទនីយកម្មឧបបច្ចវេទនីយកម្មអបរាបរិយវេទនីយកម្មហ្នឹងដែលសម្រាប់តតែងសត្វលោកសត្វលោកហ្នឹងគឺសន្មត់ទៅលើ ផលវិបាករបស់កម្មហ្នឹងឯងដែលឈ្មោះថាសត្វលោកប្រព្រឹត្តទៅតាមកម្មហ្នឹង មាន កម្មនឹងឯងជា ចំណង កម្មនិពន្ធនាសត្តាសត្វទាំងឡាយនឹងមាន ចំណងកម្មនឹងឯងដូចជាផ្លូវរតេះចឹងដែលធ្វើឲ្យរតេះវិលទៅមុខនឹងគឺដោយសារផ្លូវនឹងដែលវត្តដាក់វិលទៅបានហ្នឹងគឺតកតងទៅនឹងកម្មវត្តដាក់ហើយចំពោះ សេចក្តីសំខាន់របស់កម្មដែលជាបច្ច័យហ្នឹងព្រះអង្គទ្រង់ត្រាស់ជាអាហារគឺមโนសេចតនាហានេះឯងដែលថាមិនបានអាហារហ្នឹងព្រះអង្គទ្រង់ត្រាស់សំខាន់ទៅនៅក្នុងបណ្ដាបច្ច័យទាំងឡាយអញ្ចឹងថាវាជាបច្ច័យសំខាន់ដែលធ្វើឲ្យសន្តតិអំពីភពមួយទៅភពមួយបានហ្នឹងអញ្ចឹងគឺព្រះអង្គទ្រង់ត្រាស់ថា ចំពោះអាហារទាំង4នឹងឯងដែលបានញ៉ាំងភូតស័ព្ទនឹងឲ្យតាំងនៅនឹងអនុគ្រោះដល់សម្បវេសីនឹងគឺកបលង្ការហាភាសាហាមនោចេតនានិងវិញ្ញាណអាហារនឹងអញ្ចឹងគឺថាជាបច្ច័យសំខាន់បានព្រះអង្គទ្រង់ត្រាស់ជាអាហារអញ្ចឹងគឺថាសត្វលោកវាប្រព្រឹត្តទៅតាមមនោចេតនាហានោះគឺកម្មបច្ចយោនឹងឯងទាំងដែលសត្វលោកយើងសប្ងៃមនុស្សយើងនឹងបរិស័យ ច្រើនហើយរស់នៅជាមួយនឹងកម្មក៏ប៉ុន្តែក៏មិនបានដឹងថាជីវិតនឹងប្រព្រឹត្តទៅតាមកម្មនោះឡើយក៏មាន តែការប្រកាន់ខ្លួនឯងនឹងឯងដោយអំណាចសក្កាយៈទិដ្ឋិនឹងចឹងគឺថានៅក្នុងសេចក្តីទាំងអស់នេះខ្ញុំកណាបានចូលរួម ចំពោះចំណេះដឹងគុណធម៌ដែលមានតម្លៃជាងទ្រព្យសម្បត្តិនឹងជាមួយនឹងលោកគ្រូបងហើយនឹងបានជើញបង បានសក់ចំចំណិតបីបានចូលរួម ពីរឿងគុណតម្លៃនៃជីវិតដែលពុទ្ធបរិស័ទយើងក៏បីទទួលអំពីប្រសាសនានេះឯងកុំឲ្យយើងជ្រប់ងប់នៅ ជាមួយនឹងរបស់ ដែលជាលោកាមិសៈ ជានុយជាចំណងនៅ ក្នុង វត្តសង្សារនឹងដើម្បីថាឲ្យយើងមានពលឺភ្លឺស្វាងឡើងដោយអំណាចនៃអវាទរបស់ព្រះអង្គនឹងហើយយល់អំពីតម្លៃនៃព្រះមច្ចរិយធម៌ប្រព្រឹត្តទៅដើម្បីជីវិតនឹងឯងបានរួចផុតចាកទុក្ខ ដោយសភាពនៃការអប់រំព្រះមច្ចរិយធម៌នឹងយ៉ាងពិតប្រកបជាកល្យាណមិត្តដែលនាំឲ្យពុទ្ធបរិស័ទនឹងរួចផុតចាកវត្តដាក់នេះមិនវិលត្រឡប់មកក្នុង ពេលណាពេលណាវិញឡើយទាំងសូមអនុមោទនាសាធុសាធុទាំងណាកាសធាតក៏ត្រជាក់ខ្យល់បក់លហើយលហើយហើយពេលវេលាត្រូវនិមន្តប្រសងឆាន់អីក៏អត់មានញាតិញោមក៏កំពុងស្ដាប់ព្រះធម៌ដោយសេចក្ដីគោរពកោតក្រែង យ៉ាងក្រៃលែងហើយតោះតាម៉ោង6កន្លះហើយគ្រូត្រូវជើញទៅភ្នំពេញវិញតោះតាម៉ោងទេណាបើសិនជាលោកគ្រូនៅសម្រាប់នេះតបានមួយម៉ោងអីទៀតណាខ្ញុំសូមអនុញ្ញាតក្រាបថ្វាយបង្គំចំពោះគុណព្រះត្រៃរតនៈដោយសេចក្តីគោរពកោតក្រែងសូមក្រាបថ្វាយបង្គំចំពោះបកណាគុណម្ចាស់គ្រប់ព្រះអង្គមានគុណម្ចាស់គ្រូព្រះបញ្ញាបជោតាគុណម្ចាស់ ផាតិយាជាដើមយើងដោយសេចក្តីគោរពក្រៅក្រែងសូមការថ្វាយបង្គំពលលោកគ្រូអគ្គបណ្ឌិតជាម្ចាស់លោកគ្រូធម្មបណ្ឌិតជាម្ចាស់ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាគោរពចំពោះលោកគ្រូធម្មចារ្យគ្រប់រូបគ្រប់ញាតិញោមពុទ្ធបរិស័ទទាំងអស់ទាំងដែលមានសេចក្តីជ្រះថ្លាកសាងបុណ្យតេកណានុបទានហើយជាពិសេសមកជួបជុំគ្នាធាតុអាកាសក៏តិចឲ្យមិនភ្លៀងអីប្រមាណទេហើយក៏ បានឱកាសស្ដាប់លោកព្រះធម៌ហើយលោកគ្រូក៏បានរតនាព្រះធម៌តាកទួងនឹងតម្លៃនៃជីវិតណាជីវិតយើងនឹងគឺថ្លៃដោយលោកគ្រូលើកឡើងបាញ់មិញអញ្ចឹងថាបើគេស្ដីឲ្យយើងថោកថោកយើងក៏មិនថោកតាមគេ គេថាបើគេថាទេល្អណាបងនឹងលោកគ្រូនិតល្អមែនតើល្អហ្នឹងក៏មិនមែនល្អតាមគេគេថាតល្អខ្លួនឯងដល់ខ្លួនឯងល្អអានឹងបានវាល្អបើខ្លួនឯងអាក្រក់គឺអាក្រក់ហើយអត់មានគេថាហើយសាប់តែ វាដូចគេថាទេអាហ្នឹងមួយយ៉ាងទៅមួយយ៉ាងទៀតយើងថាគេថោកថោកថោកថោកហើយយើងក៏វាមិនថ្លៃដែរអាថាឲ្យហ្នឹងវាថាឲ្យគេថោកយើងវាអត់មានថ្លៃតាមថាហ្នឹងទេហើយបើថាគេថ្លៃក៏យើងមិនថោកអីមិនថោកថ្លៃទៅតាមថាហ្នឹងទេវាតតែអំពើប្រព្រឹត្តទៅដោយចឹងបានព្រះអនាតវិនកសេដ្ឋីនឹងបានពោលថាវត្តចេតពន្ធនេះជាវត្តមានប្រយោជន៍ណាស់អ៊ីទាំងហេតាំងចេតវេនាំងហ្នឹងបើពិតព្រះអង្គគេថាទៅទៅបត់ហើយទៅ ទេវបុត្រហើយនោះចុះមកថ្វាយបង្គំព្រះដ៏មានប្រភេទអីពោលសរសើរវត្តចេតពុនចេតវនារាមនឹងដែលគាត់កសាងអស់ប្រាក់ប្រមាណជា54កោដណាកហបណៈនោះជាវត្តដែលពេញនិយមដែលញាតិញោមទៅថ្វាយបង្គំនឹងគឺថាសំដែងនឹកឃើញកន្លែងព្រះគុណកត់កន្លែងដែលសន្តានាព្រះធัวក្រោមដើមឈើអីកន្លែងកន្លែងសន្តានាខាងមុខអីកន្លែងពនាង ទេពធីតាដែលនៅដើមឈើនឹងអីនឹងគឺថាឃើញទស្សនភាពនៅវត្តជេតពុននឹងណាហើយបានចោះមកអញ្ចឹងអ៊ីទាំងហេតាំងចេតវេនាំងណាអេសេសង្ឃនិសេវិតាំងគឺជាទីអាស្រ័យនៅ នៃព្រះសង្ឃដែលជាអេសីនោះពោលថាអេសីនឹងគឺជាព្រះសង្ឃនឹងឯងដែលគង់នៅនឹងគឺថាដែលព្រះអង្គគង់នៅនឹងដែលថាល្អហ្នឹងគឺថាមានប្រយោជន៍ហ្នឹងបាទប្រយោជន៍ពីព្រះអរហន្តអខ័យណាស្រាប់មានព្រះមានប្រភេទជាព្រះប្រធានគង់នៅទាំងណា អាវុធថងធម្មរាជេនៈដែលជាទីអាស្រ័យនៅនៃព្រះដ៏មានប្រភេទដែលជាស្ដេចនៃព្រះធម៌នោះបៃតិសញ្ជាអ្នកអ្នកមគ្គមគ្គហ្នឹងគឺថាខ្ញុំព្រះអង្គត្រេកអរណាព្រះអង្គហើយត្រេកអរនឹងនឹងនឹងដែលបានកសាងវត្តថ្វាយព្រះអង្គហ្នឹងបៃតិនឹងបានគាត់ពោលច្រើនទៀតថាប៉ុន្តែគាត់ឲ្យលើកមួយទៀតថាទៀតកម្មੰងវិជាចៈធម្មោចៈសីលੰជីវិតៈមុតតមੰងណាអេតេនមច្ចាសុឆន្តិ អ្នកកោតេនអ្នកធនេនវានេះគឺថាសត្វទាំងឡាយនេះបរិសុទ្ធបាននេះអេតេនអ្នកមច្ចាសុឆន្តិនេះគឺសត្វទាំងឡាយបរិសុទ្ធបានដោយសារអីដោយសារកម្មនឹងមួយដោយសារវិជាមួយដោយសារធម៌នឹងមួយដោយសារសិលនឹងមួយទៀតណាសីលੰងជីវិតមុតតមាំងនឹងមុតតមាំងគឺថាជីវិតដ៏ឧត្តមនឹងអាស្រ័យធម៌ហ្នឹងឯងមានកម្មមួយមានវិជាមួយមានធម្មោមួយមានសិលនឹងមួយណាសិលនឹងមួយនឹងថាញ៉ាំងជីវិតសត្វនឹងឲ្យល្អឲ្យប្រសើរនឹងហើយសត្វទាំងឡាយអត់មាន ល្អឬក៏ប្រសើរដោយកោតនិងដោយទ្រព្យសម្បត្តិទេនេះក៏លើកដោយទ្រព្យសម្បត្តិប៉ុន្តែសួរថាប្រសើរដោយទ្រព្យសម្បត្តិចុះគាត់ដែលធ្វើវត្តជេតពន្ធអស់54កោតនោះបើអត់ប្រាក់ធ្វើកើតទេដូចញាតិញោមចង់ធ្វើវត្តអីបឹងរៀងធ្វើអីទៅអត់ចង់ធ្វើដូចចិត្តចង់បាន ត្រឹមចង់ប៉ុណ្្នឹងអីមានបាននោះអត់ប្រាក់ធ្វើបានអីធ្វើក៏ចង់កសាងត្រលចង់ធ្វើអីក៏មិនបានព្រោះតែអត់មានប្រាក់អញ្ចឹងចុះមិនក៏មិនទៅសើប្រាក់នឹងផងណា ព្រះរាជមានកាសិទ្ធិលោកមានប្រាក់មិនគុំសរសើរថាមានប្រាក់នឹងបានធ្វើវត្តនឹងបានណាព្រះអង្គបើអត់ប្រាក់ធ្វើមិនបានគឺដែលប្រសើរនឹងប្រាក់នឹងយកទៅធ្វើជាទៀននឹងគឺប្រសើរកន្លែងធ្វើទៀននឹងឯងប្រាក់នឹងមិនមែនប្រសើរទេមិនមែនអ្នកមានប្រាក់រាប់រយលានដុល្លារស្រាប់ប្រសើរស្រាប់មាន1លានប្រសើរទៅមាន2លានប្រសើរទៅល្អរហូតមិនមែនអញ្ចឹងទេណាមិនមែនប្រសើរដោយសារប្រាក់ប៉ុន្តែបើសិនជាយកប្រាក់ទៅទៅធ្វើ ជាប្រយោជន៍ទៅកសាងសាលារៀនទៅកសាងមន្ទីរពេទ្យទៅទៅទំនុកម្រងមេដាបៃតាទៅតាមធនធានយើងឬក៏យ៉ាងហោចណាស់ក៏យកប្រាក់មកចិញ្ចឹមជីវិតខ្លួនឯងនេះដើម្បីចិញ្ចឹមសិលប៉ុណ្ណឹងក៏ក្រាន់បើដែរណាចិញ្ចឹមកូនចិញ្ចឹមចៅប្រកបដោយធម៌ទៅធម្មមេនតិរាំងប៉ោសេនតិនោះប្រអិនសរសើរទៅផ្លាប់ផ្លាច់បង្គំបកុលណាដែលដែលដែលនៅជាការាវាហើយចិញ្ចឹមបុតភរិយាដោយធម៌នេះ ឲ្យធូនសរសើរអញ្ចឹងបានទ្រព្យសម្បត្តិនឹងមានប៉ុន្តែបើបានជាធ្វើទៀនយកទ្រព្យសម្បត្តិនឹងទៅបរិច្ចាគនឹងឯងដែលប្រសើរប្រសើរកន្លែងនៃបរិច្ចាគទ្រព្យសម្បត្តិនឹងឯងណាដោយជាព្រះរតបាលព្រះអង្គដោយលោកគ្រូជាម្ចាស់រាតនាមកនោះព្រះរតបាលក៏ព្រះអង្គជាព្រះអរហន្តលោកពោលអញ្ចឹងមិនតែលោកមិនបានពោលថាម៉ែញោមយកប្រាក់ទៅកសាងវត្តបឹងរៀងទៅឧទាហរណ៍អញ្ចឹងទៅប៉ុន្តែមិនបានព្រះអង្គមិនសម្ដែងអញ្ចឹងថាមេដាបេដានឹងជាមិច្ឆាទិដ្ឋិរិះរិះក្បិតហ្មងណាប៉ុន្តែ រិះត្បិតខាងក្រៅតែចំពោះកូនឃើញកូនប្រុសទៅយកមាសយកប្រាក់មកចាក់គោដើម្បីឲ្យកូននឹងសឹកមកដើម្បីនៅនៅ បរិភោគទ្រព្យសម្បត្តិទៅនឹងទឹកចិត្តម្ដាយឪពុកទៅខឹងម៉ានទេណាញាតិញោមគាត់ថាអីមិនក៏អាក្រក់មិនអត់ទេគាត់អាក្រក់នឹងអ្នកដតីមិនតែកូនគាត់អត់អាក្រក់ទេគាត់ខ្លាចកូនគាត់លំបាកទៅនៅប៊ូសនឹងលំបាកនឹងមិនដឹងថាក្តៅត្រជាក់ត្រូវការអីត្រូវការអីមិនដូចមានដូចណាត្រូវការបបោ ណាមានបានបបរឯណាត្រូវការបាយត្រូវការអីយ៉ាងម៉េចអត់បានទេហើយបានទៅឆាន់ទៅមួយពេលពីរពេលចឹងទៅហើយសង្ងំនៅក្នុងគល់ឈើទៅគាត់មើលទៅវល់ហេមលហាមពេកលោកអើយមកនៅផ្ទះនេះម៉ាស៊ីនត្រជាក់ផងស្អីផងគេបំរើសពគ្រប់វាស្រួលណាស់វាណិតកូនដល់ប៉ុណ្ណឹងមានហ្នឹងវាទឹកចិត្តមេដាបៃតាប៉ុន្តែគាត់ថាការអាណិតរបស់គាត់នឹងដោយភាពល្ងងដែលល្ងងរបស់គាត់មិនបានឃើញធោពិតតាមសេចក្តីដែលថាព្រះអង្គប្រកាសសម្ដែងនឹងចឹងហើយបានព្រះ អាណត្តិមានកសិទ្ធិលោកសរសើរនោះសរសើរកម្មហ្នឹងគឺអំពើដែលធ្វើហ្នឹងទៀតកម្មគឺមគ្គចេតនាមើលក្នុងអរិយមគ្គអង្គ8គឺមគ្គចេតនាហ្នឹងឯងដែលជាចេតនានៅក្នុងអរិយមគ្គហ្នឹងឯងដែលជាទូកម្មល្អនោះហើយវិជាហ្នឹងគឺសមាទិដ្ឋិសមាសង្កបៈហ្នឹងឯងទៀតជាតួនៃនៃនៃវិជាហ្នឹងគឺសមាទិដ្ឋិអង្គធោគឺបញ្ញាបញ្ញាគឺទូវិជាហើយសមាសង្កបៈក៏សង្គ្រោះចូលក្នុងវិជាហ្នឹងផងដែរហើយអីទៀត ធម្មោធម្មោហ្នឹងគឺសង្គ្រោះសមា វាយាមៈសមាសតិសមាសមាធិជាធម្មោដល់សីលังជីវិតមត្តមាំងគឺសង្គ្រោះនៅវិរតិ3ហ្នឹងឯងសមាវាចាសមាកមន្តោសមាជីវោដែលញាតិញោមរៀនចេះចាំហើយអរិយមេអង្គ3សោតប្រើប្រើមិនដែរសោតហ្នឹងគឺថាគាត់តែសោតទៅហើយរំលឹកទៅតាមហ្នឹងហើយគាត់សរសើរនៅគុណធម៌តែគឺសំខាន់គឺគុណធម៌ហ្នឹងឯងចឹងដោយលោកគ្រូលើកឡើងបាញ់មិញក្នុងគាថារត់ម៉ត់ទាំងគាថាចុងខ្សែលោកគ្រូនឹងយូរហើយលោកគ្រូតែងតែ ដាក់ចុងកសែតនឹងរហូតចឹងមកប្រមាទទៀតមយុញចន្តិពាលាទុមេតិណោជាអ្នកប្រមាទទាំងជាមេធាវិតញ្ញសេតាំងវរកតិមេប្រមាទមយុញចេថាមេកាមរតសន្តវកអបមតោហិជាយន្តោបបោតិវិបលាំងសុខੰងនឹងជាសោតរត់មកបើប៉ុន្តែសោតនឹងតាប្រយោជន៍អីថាសោតរំលឹកទៅសោតរំលឹកណែអាប្រមាទនឹងឯងពេលទៀតណាចឹងមិនថាខ្ញុំពេលប្រមាទនឹងប្រមាទនឹងពេលប្រមាទយ៉ាងម៉េចតែទេហុកហើយនឹងនៅតែមិនអីទៀត ហុកអាចិត្តហើយហ្នឹងចិត្តក្បែរដៅហ្នឹងអីទេចាំតិចទៀតចាំចាស់សិនចាស់ឯណាទេហុកចិត្តហើយចាំចាស់មិនទៀតទេយាយនឹងខូចទៅ75នឹងដើរក្បែរមើលម៉ាយម៉ាយទៀតមើលអីណាលមុំអីសំគូហ្នឹងកូនចៅប៉ាយល់ពួនហេមិនចង់យល់ទេប៉ាយល់ទៅហើយកូនគេបខំមិនដែលអាណាបខំទេវាចង់ខ្លួនឯងទៅនឹងហើយយកមកធ្វើអី75ហើយវាមានអាប្រមាទនឹងចូលមួយទៀតប្រមាទនឹងមិនធម្មតាណា ប្រមាទហ្នឹងគឺថាពេលណាដែលប្រមាទថាមិនអីទេហើយសិលក៏មិនដឹង ថាគ្រប់ជ្រុងជ្រោយហើយធួដែលគាត់បីដឹងដោយភ្នែកដឹងដោយតិចក៏អត់មានបានពិចារណាពីសតិប្បដ្ឋានអីទេដូច្នេះទៅអាការប្រមាទហ្នឹងឯងគឺថាបកគលពេលជួនពេលទាំងឡាយល្ងងខ្លៅមានការប្រមាទរឿយរឿយចឹងប្រមាទប៉ុណ្ណឹងនៅប្រមាទទៅដល់ពេលងាប់ទៅនៅរកប្រែចឹងទៅមានអីមានណាទៅជាមួយប៉ុន្តែបណ្ឌិតនេះលោកថែរក្សាសេចក្តីមិនប្រមាទដូចជាគេថែរក្សាត្រប់ដល់ប្រសើរត្រប់ហ្នឹងគឺអរិយត្រប់ហ្នឹងឯងប្រសើរហ្នឹង ហើយបានព្រះអង្គផ្ដាំទៀតថាអ្នកຕ້ອງកុំកុំមានការប្រមាថរឿយរឿយឡើយហើយកុំខ្សែគប់នឹងស្រិតស្នាលនឹងកាមនឹងកាមនឹងគឺថាក្រៃលែងណាព្រះអង្គសំដែងនៅក្នុងលក្ខកដាក់កោប្រមាក់សោតនឹងដល់លើកឡើងហើយគឺថាកាមនឹងជាភ័យកាមនឹងជាភ័យភាយិថាភាយិតពាំងព្រះអង្គសំដែងថាជាភ័យគឺភ័យនឹងមិនស្អាតទេកាមនឹងសក្តីសុខក្នុងកាមអត់ស្អាតទេកាមអសុខខាង មិលហៈសុខខាងបឋុជនៈសុខខាងអនរិយៈសុខខាងវាជាសុខបឋុជនហើយមិនមែនជាសុខរបស់ព្រះអរិយបុគ្គលទេដល់យើងសិក្សាទៅបានឃើញថាអូកាមទាំងឡាយនេះគឺថានាំឲ្យយើងចុះនរកធ្លាក់ទៅប្រែតនឹងវិលវល់ក្នុងវត្តអសង្សារដោយសារកាមនឹងឯរូបសំលេងក្លិនរសខោតតពៈអត្ថាកន្តាមនីបាបយរូបាចឹងទៅគឺថាជាទីប្រាថ្នាជាទីត្រេកអរជាទីរីករាយជាទីកប់ចិត្តជាទីងប់ជ្រុកនៅក្នុងកាមនឹង ហើយការនឹងនិយាយរឿយរឿយហ្នឹងមិនតែរឿយរឿយមែនមិនតែមិនងាយទេណាទៀតមិនងាយទេសូមបីបារីហ្នឹងណាបារីហ្នឹងគឺថាធម្មចាហើយហ្នឹងក៏ដែរហើយកុំថាអីមិនអីទេមិនអីទេអីលះ3ឆ្នាំមិនតាន់ដាច់ផងណាមេយមិនងាយទេណាគ្រាន់តែប៉ុណ្ណឹងផងហើយគ្រាន់តែថាការតាំងចិត្តលះនឹងតម្រាំនឹងបានចុះតម្រាំអាកិលេសដែលវាវានៅក្នុងសន្តានដេកសងំនោះអាលោភៈស្រឡាញ់កូនស្រឡាញ់ចៅស្រឡាញ់ភរិយាជាប់ជាពាក់នឹងទ្រព្យសម្បត្តិតើងាយទេ ងាយទេគឺថាអីស្រួលទេប៉ុន្តែដល់ដល់ពេលដែលថាមានហេតុភេទកើតឡើងអញ្ចឹងបានលោកអ្នកដែលសួរគាត់ថាខ្ញុំយល់ហើយធោទាំងឡាយនឹងមានសក្តីពិតរបស់គេហើយគេពិតយ៉ាងម៉េចគឺពិតអញ្ចឹងហើយប៉ុន្តែដល់អាសក្តីពិតនឹងវាមកប្រកាសទទួលយកអត់បានថាម៉េចខាងធម្មអាចារ្យហ្នឹងក៏ទទួលយកបានដែរនៅវាងាយណាទទួលយកបានទេសូម្បីព្រះនាងវិសាខាទទួលយកមិនបានផងទៀតណារឿងចៅស្លាប់អីហ្នឹងទទួលយកមិនបាន យមទៅជួបព្រះដ៏មានប្រភេទឬក៏រឿងប្របាទបសេនតិកោសលអីយកពួនយកអីហ្នឹងក៏ថាទទួលយកមិនបានផងនឹងព្រះអរិយបុគ្គលសម្រាប់យើងគាត់សិក្សាតែឲ្យយល់ថាអ្វីដែលដែលវាមិនងាយហ្នឹងគឺថាវាមិនងាយមានពិតប៉ុន្តែយើងប្រឹងប្រែងជាយាមដោយលោកគ្រូជាម្ចាស់រតនាមកយាតេតខាវិជា អ្នកតាហ្នឹងគឺថាត្រូវតែមានការប្រឹងប្រែងជាយាមហ្នឹងបានវិជា ជំនះជាជំនះរបស់អ្នកប្រាជ្ញហ្នឹងគឺថាជាការអត់ធន់ហ្នឹងឯងអត់ធន់គឺការព្យាយាមហ្នឹងឯងទៅណាជាយាងវេមញ្ញតិពេឡោ ជាយាជាជាយាជាយ៉ាញ់វេវេសតាំងហោតិណាបានបន្តបន្តមកទៀតណាយាតៃតខាវិជាអ្នកតាវហ្នឹងគឺថាជាជ័យជំនះគឺថាអ្នកពេលអញ្ចឹងជ័យគេទៅមកសទុះទៅគឺគឺគឺថាឈ្នះអញ្ចឹងមកថារសាំងវាចាយវាចាយផរសាំងភៈណាំងគឺថាសម្ដីអាក្រក់ហ្នឹងជ័យថាអូយើងឈ្នះឈ្នះហើយព្រះអង្គអត់តបតបអង្គស្នៀម ហើយដល់ព្រះអង្គស្ដែងស្ដែងជ័យជំនះនៅពេលអញ្ចឹងមិនតែជ័យជំនះបណ្ឌិតនេះគឺការមិនតបតការមិនតបតការអត់ធន់ដោយបញ្ញានេះតបតធ្វើស្អីបានប្រយោជន៍អីនាំឲ្យមានឆ្លោះវល់វែងទៅឆ្ងាយទៀតយើងសង្ងំនៅក្នុងសក្តីសុខនៅក្នុងកម្មដ្ឋានទៅនៃកមៈសុខខាងទៅបវិវេកសុខខាងទៅឬក៏ឧបសមៈសុខខាងឬក៏សម្ពោធិសុខខាងទៅដែលព្រះអង្គសម្ដែងនៅក្នុងលក្ខដកកិកោបមៈសោតនឹងបីដកលេខ23ញាតិញោមទៅមើលទៅ ហើយមិនបានថាមើលអីចឹងទៅព្រោះលោកគ្រូគាត់ចងក្រងហើយសភៅហ្នឹងចិត្តចេញហើយចូលភាសានេះដល់មុនចូលភាសាហ្នឹងគឺថាលោកគ្រូនឹងចែកញាតិញោមបានសិក្សាហើយក្នុងប្រសូតហ្នឹង10សូតហ្នឹងហើយល្អល្អពិរោះដែលយើងសិក្សាទៅគឺថាដើម្បីអប់រំខ្លួនយើង ផងហើយក៏បានឱកាសហ្នឹងគឺថាផ្សព្វផ្សាយប្រធោព្រះអង្គហ្នឹងទៅ ហើយក៏អប់រំអ្នកគ្នាទៅចម្រើនសេចក្តីសុខស្ងប់អញ្ចឹងទៅនឹងសូមអនុមោទនា ណាសាធុសាធុចាអរគុណព្រះអង្គបាទសក់ចំចំណិតរៀបរាប់បោះបាយហោហែក្នុងសេចក្តីដីពធប្រធានបទតែមួយ ហើយនឹងអញ្ជើញលោកគ្រូបងដើម្បីបានរៀបរាប់បន្តិចទៅជាចុងក្រោយនឹងបញ្ចប់ពធនៅត្រង់ដែលបងប្អូនកូនចៅច្រើនឲ្យតម្លៃទ្រព្យសម្បត្តិប៉ុន្តែបានជាភ្លេច ដល់តម្លៃនៃសម្បត្តិអវាទសម្បត្តិដែលកាត់ថ្លៃមិនបានហ្នឹងឯងចឹងមិនបានមិនបានឲ្យតម្លៃចឹងឧទាហរណ៍ដូចថាត្រូវការទ្រព្យសម្បត្តិមាសប្រាក់លុយកាក់អីនឹងឯងដើម្បី បានជួយដល់ មនុស្សទាំងឡាយឲ្យបានរស់នឹងឯងតកតួងទៅនឹងសាធារណប្រយោជន៍មានការដែលត្រូវទំនុកបំរុងដល់មន្ទីរពេទ្យអីអីចឹង ដើម្បីជួយមនុស្សក្មេងមនុស្សចាស់កុមារាកុមារីអីអីហ្នឹងឲ្យមានជីវិតរស់នៅហ្នឹងឯងហើយបងប្អូនកូនចៅហ្នឹងឲ្យ តម្លៃសំខាន់ទៅលើមាសប្រាក់លុយកាក់ហ្នឹងនឹងឯងចឹងដល់ទៅមិនបានមិនបាននៅមាសប្រាក់លុយកាក់ហ្នឹងដើម្បីជួយទៅដើម្បីថាជាបាជំងឺរោគគេអីអីហ្នឹងឲ្យកូនចៅអីអីហ្នឹងបានរស់រៀនមានជីវិតហ្នឹងប៉ុណ្ណឹងគឺថាមិនមិនបានយល់ទៅលើអ្វីដែលជាគុណតម្លៃផ្សេងផ្សេងទៀត នឹងឯងដូចជាការដែលមានមន្ទីរពេទ្យជាបាលអីចឹងបានរស់ហើយណានឹងឯងបមារាមារីអីចឹងមនុស្សម្នាអីអីហ្នឹងណាបានរស់ដោយសារការព្យាបាលនឹងហើយប៉ុន្តែគ្រាន់តែមានជីវិតរស់នៅ ប៉ុន្តែ អត់មានគុណធម៌ ទៅណាអត់មាន ចំណេះដឹងឲ្យ សម្រេចទៅជាគុណធម៌ជីវិតដែលប្រព្រឹត្តទៅ មិនមែនថាឲ្យតែបានរស់ទៅសិតតែមានតម្លៃសម្រាប់ខ្លួនឯងសម្រាប់សង្គមជាតិអីណាព្រោះបើជីវិតនឹងឯងប្រព្រឹត្តទៅដោយអត់ធัวណានឹងឯងដូចសម្លអត់ប្រៃដូចសម្លអត់គ្រឿងអីអញ្ចឹងណា នឹងឯងហើយឬក៏ដូចជាគ្រឿងពឹសគ្រឿងពុលអីចឹងទៅជីវិតវាមិនមែនជា ទឹកបរិសុទ្ធណាវាលាយទៅដោយមេរោគលាយទៅដោយថ្នាំពឹសពុលរស់នៅក្នុង សង្គមមកនឹងឯងយើងគិតតែពីរឿងមាសប្រាក់លុយកាក់ទ្រព្យសម្បត្តិជួយមនុស្សឲ្យរស់ អាហ្នឹងគឺវាប្រព្រឹត្តទៅហើយជាប្រយោជន៍ហើយក្នុងការដែលជួយមនុស្សឲ្យរស់ប៉ុន្តែការដែលជួយមនុស្សក្នុងโลกហ្នឹងគឺគ្រាន់តែសម្រាប់ឲ្យមានជីវិតតែប៉ុណ្្នឹងទេឬដែលត្រូវជួយ ដែលមនុស្សនៅក្នុងសង្គមហ្នឹងគឺឲ្យតម្លៃត្រឹមតែជួយឲ្យរស់ឯត្រង់តែការដែលជួយដូចជាតាមផ្លូវសាសនានេះជួយឲ្យចំណេះដឹងជួយឲ្យគុណធម៌ហ្នឹងបែរទៅជា បងប្អូនកូនចៅហ្នឹងអត់ឃើញអត់ឃើញតម្លៃ ត្រង់ដែលថាជួយផ្នែកខាងសតិស្មារតីជួយថែរក្សាប្រសាសនាជួយដើម្បីការដែលប្រព្រឹត្តទៅជាធម្មទាន អភិយទានដោយសីលគុណផ្សេងផ្សេងដែលប្រព្រឹត្តទៅនឹងជាការជួយដល់ក្រៃលែងបែរទៅជាបងប្អូនកូនចៅទាំងអស់ហ្នឹងមិនមិនឃើញគុណតម្លៃហ្នឹង ណាហើយដល់ទៅមិនឃើញគុណតម្លៃទៅក៏ក៏មានការវាយតម្លៃដែលមិនមានប្រយោជន៍អីអីចឹងទៅវិញទៅពីព្រោះมันបានប្រព្រឹត្តទៅដើម្បីជួយមនុស្សឲ្យរស់តាមរយៈនៃទ្រព្យសម្បត្តិនឹងអានឹងវាចូលនៅក្នុងប្រធានបទដែលថាឲ្យតម្លៃតែទ្រព្យសម្បត្តិដើម្បីជួយឲ្យមនុស្សបានរស់ ដូច្នេះសរុបសេចក្តីមកដើម្បីលោកគ្រូបងនឹងជួយបញ្យល់ក្នុងសេចក្តីនឹងថា ការដែលត្រូវជួយមនុស្សមិនមែនគ្រាន់តែជួយឲ្យរស់តែប៉ុណ្្នឹងទេសំបីមេដាបិតាចិញ្ចឹមកូនប្រុសស្រីក៏មិនមែនគ្រាន់តែចិញ្ចឹមឲ្យរស់តែប៉ុណ្្នឹងទេនៅ មានភារៈដែលត្រូវណែនាំកុំឲ្យកូនធ្វើបាបណែនាំឲ្យកូនបំពេញសេចក្តីល្អជាដើមអញ្ចឹងគ្រូបាអាចារ្យក៏មានធម៌សង្គ្រោះអញ្ចឹងក្នុងសង្គមជាតិហ្នឹងកុំឲ្យយើងឃើញតម្លៃទៅពីរឿងទ្រព្យសម្បត្តិជួយមនុស្សឲ្យរស់ គឺត្រូវឃើញតម្លៃដល់ក្រៃលែងទៅទៀតគឺថាជួយ ផ្សំគ្នាមានជីវិតរស់ហើយត្រូវមាន ផ្នែកខាងសតិសម្បជញ្ញៈផ្នែកខាងគុណធម៌នេះអានឹងដែលយើងត្រូវឲ្យតម្លៃផងអានឹងដើម្បីបងប្អូនកូនចៅ ពិចារណា តាមសំគួរក្នុងសេចក្តីហ្នឹងកុំឲ្យឲ្យតម្លៃទៅទ្រព្យសម្បត្តិទៅហើយគិតគូរខ្វាយខ្វល់កំណាញ់ចំណែន ប្រកែប្រកម្មទៅតែជាមួយគ្នានឹងទ្រព្យសម្បត្តិហ្នឹងប៉ុន្តែគុណតម្លៃផ្សេងផ្សេងទៀតដែលអ្នកដតីមាន ក្រៃលែងជាងទ្រព្យសម្បត្តិហ្នឹងដោយព្រះពុទ្ធអង្គអញ្ចឹងព្រះអង្គមាន ជួយទ្រព្យសម្បត្តិអីមើលមើលគឺព្រះអង្គមានប្រគុណដល់ក្រៃលែងត្រង់ប្រកាសឲ្យសត្វលោក បាន ដឹងសច្ចធម៌ហើយមនុស្សយើងសប្ងៃយើងមើលមើលគឺថាទោះជាមិនមាន ផ្នែកខាងទ្រព្យសម្បត្តិអីនឹងជួយមែនប៉ុន្តែរួមគ្នាជួយទៅ ជួយខាងថវិកាជួយ ទៅ ជួយខាងសតិបញ្ញាជួយតាមសមត្ថភាពយើងឲ្យកម្លាំងចិត្តគ្នាទាំងអស់នឹងអញ្ចឹងទៅអានឹងជាសេចក្តីមួយដែលដើម្បីបញ្ជាក់ពុទ្ធបរិស័ទឲ្យយល់ក្នុងសេចក្តីនឹងហើយបាន ជើញគូបងបញ្ជលសំគួរទៅតាមពេលវេលា ទាំងសូមអនុមោទនា អរគុណចំពោះលោកគ្រូជាម្ចាស់ដែលបាន ដល់ឱកាសដល់ខ្ញុំប្រកាសណាខ្ញុំបាទនៅក្នុងបញ្ហាកម្មដែលតាក់ទងជាមួយនឹងទ្រព្យសម្បត្តិជាមួយនឹងគុណធម៌ជាមួយនឹងគុណធម៌ ធម្មតាចំពោះជីវិតរបស់យើង គឺត្រូវតែឲ្យបានយល់ឲ្យបានសពគ្រប់ទាំងផ្នែកខាង លោកចៈផងហើយនិងខាង ពុទ្ធចៈផង គឺយើងត្រូវយល់ផ្លឹងផ្លែងឲ្យ បានត្រឹមត្រូវបាន ការសម្រេចអ្វីអ្វីនៅក្នុងអំពើល្អរបស់យើងណាគឺបាននៅប្រយោជន៍ចំពោះរឿងវត្តសង្សារនេះគឺត្រូវតែមានច្បាប់ប្រចាំវត្តសង្សារគឺយើងមិនអាចកែប្រែច្បាប់ វត្តសង្សារនឹងបានទេសូម្បីតែព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គមិនអាចមកកែប្រែនៅច្បាប់របស់វត្តសង្សារនេះដែរក្រំតែព្រះអង្គឃើញថា ច្បាប់វត្តសង្សារនេះមិនមាន ការរួចផុតអំពីសេចក្តីទុក្ខទេ ដូច្នោះព្រះអង្គមានច្បាប់មួយប្រចាំព្រះសាសនារបស់ព្រះអង្គគឺ ក្រំតែព្រះអង្គនាំសត្វលោកឲ្យចេញឲ្យផុតតែប៉ុណ្ណារឿងច្បាប់វត្តសង្សារយ៉ាងម៉េចក៏វាជាច្បាប់របស់វត្តសង្សារឯត្រង់ដែលព្រះអង្គគឺមានទូនីតិ ធ្វើមដិចបដាដើម្បី ស្រោចស្រង់នៅសត្វលោកឲ្យចេញផុតអំពីវដ្តសង្សារតែប៉ុណ្្នឹងឯងដូច្នោះរឿងច្បាប់នៃវដ្តសង្សារនេះ គឺត្រូវតែមានការធ្វើនៅអំពើល្អដាច់ខាតត្រូវតែមានមេត្តាគ្នាដាច់ខាត ត្រូវតែអាណិតគ្នាដាច់ខាតត្រូវតែជួយសង្គ្រោះគ្នាដាច់ខាតណានឹងតាមរយៈនៃច្បាប់របស់វត្តសង្សារហើយបើសិនជាយើងនៅក្នុងវត្តសង្សារយើងមិនគោរពរបស់ច្បាប់វត្តសង្សារទេអញ្ចឹងច្បាប់នៃវត្តសង្សារណាគឺដាក់ ទោសដល់យើងដែលអ្នកមិនគោរពនឹងតែម្ដងឲ្យយើងទៅធ្លាក់នរកទៅកើតជានរកទៅកើតជាប្រែតទៅកើតជាសត្វទេឆានហើយបើមកជាកើតជាមនុស្សហើយទៅជាមនុស្សរហេមរហាមវិកលវិការដោយប្រការផ្សេងផ្សេងត្រង់ដែលយើងល្មើស ជាមួយនឹងច្បាប់វត្តសង្សានេះឯងនេះដែលយើងត្រូវ ដឹងត្រូវដឹងឲ្យបានសពគ្រប់ទូយ៉ាងដូចជា ព្រះសម្មាសម្ពុទ្ធក្តីដែលព្រះអង្គបដិញ្ញា ខ្លួនរបស់ព្រះអង្គសន្សំនៅបារមីឲ្យបានជាព្រះសម្មាសម្ពុទ្ធទូយ៉ាងដូចជាសពថ្ងៃណាស់ ហើយបើសិនជាយើងជួបនឹងព្រះសម្មាសម្ពុទ្ធយើងមិនគោរពទេយើងមានទោសដែរបើសិនជាយើងជួបជាមួយនឹងព្រះសម្មាសម្ពុទ្ធយើងមិនគោរពយើងមិនអោនកាយថ្វាយបង្គំទេយើងមានទោសដែរគឺត្រូវមានទោសអញ្ចឹងតែមកក៏តែសួរថា យើងនឹងជាអ្នកប្រកបវិជ្ជាឲ្យព្រះអង្គនឹងឲ្យទៅជាព្រះសម្មាសម្ពុទ្ធគឺព្រះអង្គ គឺបដិញ្ញាខ្លួនឯងទេតាដូច្នោះដូចដូចជាព្រះអង្គបានជាព្រះសម្មាសម្ពុទ្ធមកយ៉ាងហ្នឹងបើសិនជាយើងមិនគោរពរបស់ព្រះអង្គទេគឺយើងត្រូវជាអ្នកមានតោនឹងតែម្ដងនឹងដូចជាប្រគុណម្ចាស់រាល់ថ្ងៃដែលប្រគុណម្ចាស់ទៅចូលទៅកនភ្នោះបួសជាបព្វជិតជាព្រះភិក្ខុសង្ឃឬសាមណេរបើយើង ឃើញលោកឲ្យយើងមិនអោនកាយថ្វាយបង្គំមិនគោរពមិនអីទេយើងមានទោសដែរគឺមានទោសអញ្ចឹងទៅដល់ច្បាប់វត្តអសង្សារគឺអញ្ចឹងមានមេដាបៃតាជាដូនជីតារបស់យើងបើសិនជាយើងមិនគោរពទេយើងមានទោសដែរគឺទៅមានទោសអញ្ចឹងបើសិនអ្នកណាអ្នកឲ្យទោសតែច្បាប់វត្តអសង្សារគឺត្រូវតែឲ្យទោសអញ្ចឹងហ្នឹងហើយ វាតួយ៉ាងដូចជាដូចជាយើងរស់នៅក្នុងប្រទេសកម្ពុជាអញ្ចឹងយើងត្រូវគោរពច្បាប់នៅប្រទេសកម្ពុជាចុះបើយើងទៅថៃទៅគោរពច្បាប់អ្នកណាទៅត្រូវទៅគោរពច្បាប់នៅប្រទេសថៃប្រទេសថៃគេបើកអឺឡានធ្វើចរាចរណ៍គេប្រកាន់យកឆ្វេងដៃនឹងឯងត្រូវនឹងក៏តែយើងប្រកាន់ខាងណា ខាងស្ដាំចុះបើយើងចូលទៅប្រទេសថៃយើងប្រកាសទៅអីខ្ញុំធ្លាប់ទៅស្ដាំអញ្ចឹងយើងមានគោរពទេអញ្ចឹងយើងចូលប្រទេសថៃយើងគ្រោះថ្នាក់ដែរត្រូវគ្រោះថ្នាក់អញ្ចឹងហើយច្បាប់វត្តអសង្សារដូចគ្នាអញ្ចឹងតែយើងទម្លាក់ខ្លួនចូលនៅក្នុងវត្តអសង្សារយើងត្រូវដឹងច្បាប់វត្តអសង្សារត្រូវធ្វើឯងមានព្រះសម្មាសម្ពុទ្ធយើងត្រូវគោរពត្រូវនមស្ការ មានព្រះភិក្ខុសង្ឃត្រូវតែថ្វាយបង្គំត្រូវតែផ្គត់ផ្គង់នៅបច្ច័យ4យើងមិនអើពើទេគឺយើងឈ្មោះថាជាអ្នកមានតោអមានអ្នកក្រមានអ្នកអីអីទុនទៀតវិចារណាយើងអាចជួយបានយើងជួយចឹងទៅនឹងដូច្នោះច្បាប់នឹងគឺត្រូវតែប្រកបប្រជាអញ្ចឹងបើយើងមិនគោរព ច្បាប់វត្តសង្សារទេយើងនឹងមានឈ្មោះថាយើងជាប់ទោសនៅក្នុងវត្តវត្តដាក់ហើយទៅជាប់ទោសនៅក្នុងវត្តដាក់អញ្ចឹងកម្រិតដែលឲ្យយើងទទួលគឺថាបាយភូមិបើយើងប្រទេសគឺថាមានគុកមាននទីឃុំខាំងក៏តែវត្តអសង្សារមានអបាយភូមិនឹងហើយបើសិនជាយើងគោរពទេ ច្បាប់វត្តអសង្សារលើកកម្ពស់ឲ្យយើងមកបានជាមនុស្សឲ្យយើងបានជាទេវតាឲ្យយើងបានជាព្រំអីអញ្ចឹងទៅកម្រិតទៅតាមតែប៉ុណ្ណាក៏តែច្បាប់វត្តអសង្សារដោះស្រាយរឿងផុតទុកបានដែរច្បាប់របស់វត្តអសង្សារដោះស្រាយរឿងការផុតទុកបានដែរថាអត់បានទេច្បាប់ ដោះស្រាយរឿងការរួចផុតចាកទុកតនច្បាប់ពពុទ្ធតនច្បាប់ពពុទ្ធបានដោះស្រាយពីរឿងការរួចផុតចាកទុកបានដល់តែយើងបានដឹងអញ្ចឹងបានយើងត្រូវសម្របសម្រួលខ្លួនយើងទៅតាមនឹងច្បាប់វត្តដាក់យ៉ាងម៉េចច្បាប់ព្រះសម្មាសម្ពុទ្ធយ៉ាងម៉េចហើយជាមួយនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គបានបង្ហាញហើយតើព្រះអង្គ យកទ្រព្យសម្បត្តិជាធំក្នុងការដោះស្រាយឬក៏ព្រះអង្គមានពធដើម្បីដោះដោះស្រាយហ្នឹងអញ្ចឹងបានជានៅពេលដែលនៅពេលដែលភរិយារបស់ស្វាមីដោយច្រើនកាលដែលព្រះអង្គបានត្រាស់ដឹងថ្មីថ្មីស្ដាប់នៅធម៌របស់ព្រះអង្គជ្រះថ្លាណាស់អញ្ចឹងទៅក៏ចូលខ្លួនមកកាន់ភ្នោះបុស្សជាបព្វជិត្ត ស្ត្រីទាំងប្រមាណនៅក្នុងភូមិនៅក្នុងនិគមអីអីទាំងអស់ហ្នឹងជាស្ត្រីមេម៉ាយអត់ប្តីទាំងអស់គ្នាអញ្ចឹងទៅលើកទោសកំហុសនឹងដល់ព្រះសម្មាសម្ពុទ្ធធ្វើឲ្យគេជាស្ត្រីមេម៉ាយចោលកូនចោលចៅអស់ដោយសារព្រះអង្គនឹងឯងមានសាសនាដើម្បីឲ្យប្តីគេនឹងចូលទៅបួស អញ្ចឹងបានជាព្រះអង្គទ្រង់សម្ដែងថាតថាគតក្រន់តែដោះស្រាយតាមធរទេតានឹងស្រស្រាយតាមធរទេតានឹងដូច្នោះសេចក្តីចំណុចនឹងឯងដែលត្រូវយកមកឆ្លើយនៅក្នុងបញ្ហាកម្មរបស់លោកគ្រូជាម្ចាស់ដែលបានលើកមកចំពោះការតិទៀនឬក៏ការឲ្យតម្លៃទៅលើទ្រព្យសម្បត្តិ ត្រូវធ្វើយ៉ាងនេះត្រូវធ្វើយ៉ាងនោះហើយរឿងទ្រព្យសម្បត្តិនេះគឺដោះស្រាយនៅក្នុងច្បាប់របស់វត្តដាក់មិនអាចរួចផុតចាកទុកបានទេនឹងគន្តែចំពោះព្រះសម្មាសម្ពុទ្ធព្រះអង្គដោះស្រាយដោយយកប្រធរនឹងឯងទៅដោះដោះស្រាយនឹងហើយទ្រព្យសម្បត្តិនឹងដែលយកដោះដោះស្រាយគឺថា ទ្រព្យសម្បត្តិនឹងដោះស្រាយឲ្យរួចផុតអំពីអបាយភូមិបានដែរគឺអត់បានអសូមបីតែអ្នកក្រនិងអ្នកមាន ទៅយកទ្រព្យសម្បត្តិនឹងដោះស្រាយឲ្យបាន ជាអ្នកមានបានដែរបើអ្នកនងប្រព្រឹត្តនៅគុណធម៌នឹងឯងអត់អត់បានទេ អ្នកនឹងបាន ជាអ្នកក្រឬក៏អ្នកមាន គឺគឺអ្នកក្រអញ្ចឹងតែម្ដងនឹងពីព្រោះ អ្នកមានគឺដោះស្រាយតាមធម៌មិនអ្នកមានដោះស្រាយតាមត្រកសម្បត្តិទេដើម្បីឲ្យបានคล้ายទៅជាអ្នកមាន អ្នកមានត្រកសម្បត្តិហ្នឹង ដូចជាតួយ៉ាងដែលព្រះអង្គសម្ដែងមកថាមានសទ្ធាណាមានសិលដែលជាអរិយកន្តសិលជាថ្លានៅក្នុងព្រះសង្ឃមានទិដ្ឋិឃើញត្រង់ព្រះអង្គទ្រង់សម្ដែងមកថាបុគ្គលនេះ ជាបុគ្គលដែលមិនក្រខ្សត់ឡើយឃើញទេនេះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គដឹងព្រះអង្គការការដោះស្រាយមិនមែនយកទៅយកការដោះស្រាយផ្ដាច់មុខទៅចំពោះទ្រព្យសម្បត្តិឬក៏ចំពោះបុគ្គលនេះក៏បុគ្គលនោះដោះស្រាយនឹងមិនបានទេ គឺឥឡូវហ្នឹងយើង មាន ព្រះសម្មាសម្ពុទ្ធគឺយើងមានដំណោះដោះស្រាយមួយ គឺគុណធម៌នៅក្នុង នៅក្នុងទ្រព្យសម្បត្តិនឹងឯងទៀតវាមានទ្រព្យសម្បត្តិយើងដោះស្រាយតាមទ្រព្យសម្បត្តិទៅក៏តែការដោះស្រាយនៅក្នុងព្រះធម៌វាអាចបដូរវាអាចបដូរសភាពទាំងអស់នឹងពីជាតិមួយទៅជាតិមួយបានអញ្ចឹងបានជាព្រះអង្គទ្រង់សម្ដែងថាបុគ្គលខ្លះមកក៏ល្ងឹតត្រឡប់ទៅក៏ងងឹតនឹងអ្នកនឹងដោះស្រាយតាមរបៀបណា ថាថាអង្កលមុនធ្វើនៅអកុសលដល់តែមកដល់មកកើតជាមនុស្សហើយដោយកុសលណាមួយយើងខំធ្វើនៅអំពើបាបទៀតអញ្ចឹងវាទៅទៅណាវាទៅលងឹតហើយអ្នកខ្លះមកពីលងឹតដល់តែត្រឡប់ទៅវិញភ្លឺអានឹងនឹងដោះស្រាយតាមទ្រព្យសម្បត្តិឬក៏ដោះស្រាយតាមគុណធម៌គឺដោះស្រាយតាមគុណធម៌យើងត្រូវឲ្យយល់ឲ្យគ្រប់ជ្រុងជ្រោយយ៉ាងហ្នឹង បានយើងអាចមិនអាចបន្ទោសឬក៏មិនអាចយល់ផ្ដាច់មុខដោយសារយ៉ាងនេះដោយសារយ៉ាងនោះបានទេនឹងព្រោះអីពីព្រោះមានដំណោះដោះស្រាយរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គយកប្រធរជាទីតាំងក្នុងការដោះដោះស្រាយអញ្ចឹងបានជាព្រះអង្គទ្រង់អាណិតចំពោះអ្នកក្រខ្សត់អីរាល់ថ្ងៃណាព្រះអង្គ បុគ្គលឲ្យទ្រព្យសម្បត្តិដល់អ្នកក្រខ្សត់ឬក៏ឲ្យបុគ្គលនឹងឯងខំចម្រើននៅគុណធម៌ឃើញទេព្រះអង្គដោះស្រាយតាមធម៌ព្រះអង្គឲ្យបុគ្គលនឹងឯងធ្វើនៅកុសលនឹងទៅដល់តែកុសលនឹងឲ្យផលអ្នកនឹងបានទៅកាន់សុគតិមានទ្រព្យសម្បត្តិដែរមានទ្រព្យសម្បត្តិយើងមើលតួយ៉ាងដូចជារឿងពិតប្រកបគឺរឿងនាងនាងសុជាតាហើយនឹងប្អិនចឹង តែប្រអិនចង់ឲ្យនាងសុជាតាឲ្យបានមានកំណើតទៅរស់នៅឋានតែវតឹងជាមួយ នឹងព្រះអង្គជាកៈមហេសីរបស់ព្រះអង្គតើតើសកទេវរាជនឹងយកយកសម្បត្តិទឹកយកមកឲ្យ នាងសុជាតាដើម្បីឲ្យបានទៅតែវតឹងឬក៏សកទេវរាជនឹងដោះស្រាយតាមព្រះធម៌ អានឹងនឹងជារឿងរឿងដែលយើងត្រូវឲ្យយល់សកទេវរាជនឹងអត់មានទៅយកសម្បត្តិទេពមកមកឲ្យ នាងសុជាតាដើម្បីដោះស្រាយឲ្យបានទៅកាន់តាវតឹងឲ្យបានជាអគ្គបានជាមហេសីរបស់ព្រះអិននឹងទេ គឺព្រះអង្គឲ្យឃើញទេព្រះអង្គដឹកនាំថានាងចូលសមាធិសិលដល់សិល5ហ្នឹងណា ហើយដល់នាងនាងនាងនឹងខំនាងកុកនឹងខំរក្សាសិល5ដែលជាគុណធម៌ហើយសកទេវរាជនឹងនិមិត្តជាខ្លួនឯងជាត្រីនាងនឹងឃ្លានអូយឃ្លានចុះមានតែត្រីរស់ហើយវត្តមានត្រីងាប់អត់មានអ្វីបរិភោគឯងអញ្ចឹងសកទេវរាជនឹងធ្វើជាត្រីងាប់អញ្ចឹងទៅ នាងកុកនឹងឃើញអូត្រីនេះងាប់ហើយក៏ចឹកលលោះលលោះតលាក់តលាក់ចូលនៅក្នុងកំពង់កោ បាទត្រីសកៈទេវរាជនឹងធ្វើកតុយលវើកលវើកលវើកអោរស់វិញទេទៅលាក់ចោលវិញឃើញទេហើយបើបើសិនជាយើងអត់មានគុណធម៌ទេលេបដែរវាត្រូវលេបវាត្រូវវាត្រូវវាត្រូវសំណោះជាមួយនឹងជីវិតរបស់យើងដែលរហេមរហាមនោះនោះនោះអញ្ចឹងចំពោះរឿងវត្តដាក់យ៉ាងណាចំពោះរឿងច្បាប់របស់ព្រះសម្មាសម្ពុទ្ធយ៉ាងណាយើងត្រូវឲ្យយល់ឲ្យបាន គ្រប់ជ្រុងជ្រោយក៏ប៉ុន្តែចំពោះការដោះស្រាយរបស់ព្រះសម្មាសម្ពុទ្ធគឺព្រះអង្គដោះស្រាយតាមរយៈព្រះធម៌ទៅបានទ្រព្យសម្បត្តិទៅបានសនុកសុខស្រួលរហូតដល់លែងមានបន្ទូចពេកណែការដោះស្រាយរបស់ព្រះសម្មាសម្ពុទ្ធដោយព្រះធម៌រហូតដល់លែងមានមន្ទីរពេទ្យមកពីអីបានអត់មានមន្ទីរពេទ្យមកពីអត់មានអ្នកឈឺ កិនហេតុអីបានជាអត់មានអ្នកជឿមកជាអ្នកនោះមានដំណើរទៅកាន់ព្រះណាប់ទៀនអញ្ចឹងអញ្ចឹងការដំណោះដោះស្រាយរបស់ព្រះអង្គដោយធម៌គឺដើម្បីទៅរំលត់នៅជាតិជារាព្យាធិដែលមានមន្ទីរពេទ្យជាដើមហើយនឹងរហូតដល់មិនមាននៅសេចក្តីស្លាប់នេះឯងនេះគឺជាសេចក្តីមួយដែលខ្ញុំប្រកាសណាខ្ញុំថា យល់នៅក្នុងពុទ្ធសាសនាគ្រប់ជូនដោយលោកគ្រូដោយសេចក្តីប្រប៉ុណ្ណឹងសូមអនុមោទនីណាសាធុសាធុទាំងអរគុណគ្រូបងនៅយ៉ាងក្រៃលែងដែលបានរួមចំណែកវិភាកទានដោយទស្សនៈដោយយោបល់ដោយគំនិត តាមរយៈនៃពុទ្ធសាសនា ហើយការដោះស្រាយការជួយអ្វីៗគឺមិនមែនយើងចិត្តតែផ្ដាច់មុខតម្រូវទៅលើបុគ្គលនេះបុគ្គលនោះអីទេ គឺថាចែកគ្នាចែកគ្នាក្នុងការជួយតាមសមត្ថភាពនឹងឯងដោយក្នុងសម័យពុទ្ធកាលអញ្ចឹងមានអ្នកទំនុកបំរុងភិក្ខុសង្ឃអញ្ចឹងទៅឯកតកៈខាងទេយៈទេយិកាអញ្ចឹងទៅប៉ុន្តែលោកអត់បានបួសទេ ចឹងទៅហើយចំណែកអង្គដែលមានឧបនិស្ស័យមកក៏លោកចូលកម្មភ្នោះទៅអញ្ចឹងក្នុងការដែល ជួយ គ្នាដើម្បីថែរក្សាពុទ្ធសាសនាឲ្យមានប្រជជនដែលមានជីវិតថិតថេររហូត5000ព្រះវស្សាហ្នឹងគឺថាអ្នកណាមានសមត្ថភាព ជួយអីបាន ជួយនឹងជួយអីបានជួយនឹងអញ្ចឹងគឺថាយើង យើងមើលទៅតាមនឹងតាមសមត្ថភាពទាំងដែលអ្នកណាអាចជួយអីបានគឺយើងឲ្យកម្លាំងចិត្តជួយតាមនឹងទៅมันអាចថាជួយតែមួយមុខបានទេ ដូចនោះយើងចឹងជួយឲ្យមានជីវិតរស់ នៅប៉ុន្តែអត់មានការប្រព្រឹត្តធម៌តើជីវិតរស់ នៅនឹងដើម្បីអីទៅ ទៅជាពេលលាបោឡែទៅជាមនុស្សបៀតបៀនសង្គមអីអីចឹងទៅវិញទៅដោយសារការដែលមិនមានអរិអតបៈចឹងត្រូវមានអ្នកជួយតាមផ្លូវពធហ្នឹងទៀត ចឹងគឺយើងត្រូវមើលឲ្យទលំទលាយហើយតាមសមត្ថភាពនរណាមានទ្រព្យសម្បត្តិជួយ តាមទ្រព្យសម្បត្តិទៅនរណាមានធัวជួយ តាមធัวចឹងទៅអានឹងគឺដើម្បីឲ្យបងប្អូនកូនចៅសម្លឹងមើលឲ្យឃើញច្រើនជ្រុងកុំឲ្យឃើញតែមួយមុខមួយមុខក្នុងការជួយហ្នឹងបើមិនបានជួយមួយមុខហ្នឹងវាទៅជាអត់បានប្រយោជន៍អត់បានការអីអីក្នុងសង្គមលោកនឹងអីយ៉ាងណាយ៉ាងណាគឺបានដីថាយើងយើងមើលវាមិនបានគ្រប់ជ្រុងជ្រោយហ្នឹងគឺជាការដែលយើង យើងនឹករលឹកណា ក្នុងវិភាកទានដែលលោកគ្រូបងបានរតនាមកនេះពុទ្ធបរិស័ទយើងក៏បានជ្រាបហើយថាធម្មទានឈ្នះអស់ទានទាំងពួងហ្នឹងដល់ក្រៃលែងណាស់ហើយប្រាក់បុជាពធទេសនា ចាស់ប៉ុនក៏មាន40ម៉ឺនគ្រូបងហើយពុទ្ធបរិស័ទ30ម៉ឺន6000ទៀតអញ្ចឹងបាន70ហើយហើយនៅបាសកាពុទ្ធវិអ្នកម្ដាយ10ដុល្លារពុទ្ធបរិស័ទបន្ថែមទៀតប៉ុន្តែមាន15ម៉ឺនអញ្ចឹងបាន 20 20ហើយនឹងនេះបាន90ហ្នឹងនេះសរុបទៅហ្នឹងហើយហើយក្តីចេះច្រាចូលនៅក្នុងម្ចាស់ប៉ុនដើម្បីចាត់ចែងសំគួរ ដើម្បីបាន ទំនុកបំរុងក្នុងពិធីប៉ុនហ្នឹងចុះឲ្យបានជាទីសបាយរីករាយជ្រះថ្លាការសម្ដែងពធក៏សំគួរនៅពេលវេលាត្រឹមតែប៉ុណ្ណេះឯងអេវ៉ាំង